នឹងហើយមិនអីទេរឿងពាក្យដិនទាតេដៀលនឹងគ្មានពីណាទៅ ហាមប្រាមបានទេហើយចង់និយាយអីក៏និយាយទៅអាត្មាមានទៅខត់អីអាត្មាក៏មិនដែលទៅនិយាយពាក្យថាអ្នករិះគន់សិទ្ធិថ្មិលអត្តសាសនា ពាក្យហ្នឹងអាត្មាមិនតន់ដែលនិយាយខុងជឺក៏និយាយថាធម្មជាតិទាំងអស់សិតតែមានសម្រស់របស់វា គ្រប់ធម្មជាតិទាំងអស់វាធម្មជាតិរាប់ទាំងមនុស្សផងអីផងគឺថាគ្រប់ផ្នែកទាំងអស់គឺសិតតែមានសម្រស់របស់វា ប៉ុន្តែมันមានមនុស្សច្រើនទេដែលឃើញសម្រស់របស់វាខ្មែរចង់និយាយអំពីយើងមើលចំណុចល្អរបស់មនុស្សរាល់ថ្ងៃយើងនិយាយពីគ្នាទៅវិញទៅមកថ្មថាសឹងតែគ្រប់តបៈហ្នឹងតែនិយាយពីបៈមួយហើយដូចជាមិនដែលឃើញសរសើររឿងចំណុចល្អយើងយកតែចំណុចអាក្រក់យកមកនិយាយប៉ុន្តែថាវាមានតែអាក្រក់សុទ្ធតែក្នុងហ្នឹងថាវាមានល្អដែរតែប៉ុន្តែដូចជាមិនដែលលឺនិយាយរឿងល្អមិនសូវមិនសូវជួនកាលខណ្ឌនិយាយហ្នឹងល្អដែរតែល្អដែរតែរបៀប នឹងអើលេខត្បកហ្នឹងវាសម្បូរដែរអញ្ចឹងល្អដែរតែយល់ស្របហើយតែយល់ស្របហើយតែហ្នឹងប៉ុន្តែហ្នឹងវាត្រូវតែនិយាយអញ្ចឹងវាមានអាកន្លែងតែអញ្ចឹងមែនប៉ុន្តែគ្រាន់ថាអឺនៅក្នុងមនុស្សយើងសិតតែមាន ចំណុចល្អដែលយើងគួរឲ្យទឹកចិត្តគ្នាដែរមែនអត់ទេហើយបើយើង គិតថាចង់សាមគ្គីគ្នា គិតថាចង់រួបរวมគ្នាធ្វើអ្វីមួយយ៉ាងហ្នឹងវាទល់កំតន់អាចចាត់ទុកថាគេជាខ្មាំង អាហ្នឹងមិនយើងនិយាយគ្នាបាទហើយរាល់ថ្ងៃមិនតាន់ដឹងអីដូចអាត្មាអីខ្លាចជាចោអស់ទៅហើយអាអស់សំណើចតាថាមិននិយាយមិននិយាយបន្តិចចឹងមើលអាត្មាចេះគិតចុងឯងវាទៅជាមហាចោថងយាមដែរទៅហើយអញ្ចឹងជីចោមិនមែនជាមិត្តទេណាយើងនិយាយពាក្យជីចោនេះមិនមែនជាមិត្តទេចាត់ទុកជាសត្រូវហើយជាខ្មាំងហើយគឺជាបុគ្គលដែលត្រូវកម្ចាត់ហើយ អានឹងនិយាយច្បាស់ថ្ងៃហ្នឹងបន្តិចអាត្មាចង់និយាយបើណាគិតគិតថាពាក្យចោលយើងគិតថាមិនតន់ដឹងយ៉ាងម៉េចហ្នឹងវាហ៊ានប្រើពាក្យអញ្ចឹងអញ្ចឹងទៅហើយសូម្បីតែចោលមែនទែនប៉ូលីសគេចាប់គេមិនតន់ហៅថាចោលគេចាត់ទុកថាជនជាប់ចោលឬក៏ជនសង្ស័យគេមិនតន់ហៅថាអ្នកទោសផងគេហៅត្រឹមតែជាជនសង្ស័យ ដល់តែមានផោះតាមអីអីអីចឹងទៅបានគេដាក់ទោសទៅតាមហ្នឹងយើងចាត់ទុកគ្នាជាចោជាថ្មិលជាអីទៅវិញទៅមកអាត្មាមើលហងៃនេះអាត្មាអង្គុយមើលថាសង្វេកសង្គមខ្លួនឯងអីមិនក៏คลายទៅជាទីលៀនឆ្លោះគ្នាចឹងទៅហើយម្យ៉ាងទៀតអាត្មានិយាយតែថ្ងៃហ្នឹងទៀតឯអាត្មាឈប់និយាយពាក់ព័ន្ធរឿងអីទាំងអស់ជាមួយបញ្ហាដែលកើតឡើងកន្លងមកអាត្មាអត់ចង់ឲ្យកម្មវិធី របស់លោកតានឹងคล้ายទៅជាវេទិកាយកឈ្នះចាញ់គ្នាទេសូមជម្រាបផងណាបងប្អូនទោះបីបើថាសួរអាត្មាចង់ជេរអាត្មាអីដាក់តាមเพจតាមអីមកមិនអីទេកុំអោយប៉ះពាល់ដល់អ្នកកម្មវិធីរបស់វិទ្យុរបស់លោកតាណាលោកតាអាត្មាយល់ចិត្តគាត់ច្បាស់គាត់ចង់បង្កើតកម្មវិធីហ្នឹងនិយាយទៅរឿងល្អល្អបណ្ដោះគុណធម៌អឺធ្វើម៉េចឲ្យមនុស្សគិតរឿងល្អល្អពួកយើងនឹងវាជោគជាំដោយការឈឺចាប់នឹងវាយូរហើយ តាំងប្រមាណចំនួនមកហើយហ្នឹងគឺថារឿងដែលថាចាត់គ្នាជាខ្មាំងជាអីមើលដូចថ្ងៃមុននៅអីប្រទេសអីប្រទេសអឺសេរីជាឬវត្ថុគេផ្សាយហើយស្មានមិនបានស្ដាប់ផ្ទាល់ទេមិនព្រឹកឡើងញោមម្នាក់គាត់មកប្រាប់ថាវត្ថុអាមេរិកផ្សាយថាម្ដាយនឹង ម្ដាយឪពុកហ្នឹងបបួលកូនកូនហ្នឹងគឺថាក្រុមហ្នឹងឯងក្រុមក្រុមដែលច្បាស់លាស់ជាមួយនឹងអាសម្រាប់មនុស្សអត់បាបណាហើយដល់ពេលម្ដាយថាបបួលកូនរត់ចេញពីប្រទេសហ្នឹងយើងកុំនៅឲ្យកូនថ្ងៃក្រោយគង់តគ្រោះថ្នាក់ឯងមានអីកូនទៅរាយការដល់មេមេគេមេគេចាប់ឪពុកម្ដាយហ្នឹងកូនហ្នឹងអ្នកសម្លាប់ឪពុកម្ដាយជាខ្មាំងក្បត់ជាតិ នេះអាត្មាព្រឺក្បាលណាស់ឲ្យតលឺយើងចោតគ្នាជាចោជាខ្មាំងអីអីវាគ្រាន់តែបដូរពាក្យខ្មាំងហើយចោតិចអាត្មាគិតមកចោមានមនុស្សល្អណាចោមនុស្សមនុស្សយ៉ាប់ណាដល់ថ្នាក់ចោវាស្មើនឹងសត្រូវបាត់ហើយហើយក៏មិនដឹងថានិយាយគ្នាមិនឲ្យមួយចោអាត្មាជាគិតមើលណាយើងមានអីពាក្យនិយាយគ្នាទៀតបើយើងចាប់មនុស្សថាជាចោបាត់ហើយ វាអត់មានអីត្រូវចរចាអីផងវាវាទៅជានៅមួយខាងម្នាក់ឯងវានៅជាផ្នែកសัพបរោះហើយនិងផ្នែកចោលបាត់ហើយថ្ងៃហ្នឹងអីអាត្មាហ្នឹងក្នុងរូបទាំងអស់ជាមួយតាំងពីអ្នកសំដែងធម៌ទាំងអស់ហ្នឹងគេដាក់ទាំងអស់ហ្នឹងទាំងលោកគ្រូបុត្រសវងទាំងអាត្មាទាំងណែបងគ្រូគូសុភាពវាសឹកចូលក្នុងក្រុមចោលថងយាមទាំងអស់ហ្នឹងក្រុមនៅវិសុហ្នឹងរូបគេដាក់ទាំងអស់ហ្នឹងគឺតែក្រុមចោលថងយាមទាំងអស់ ឥឡូវបើយើងចាត់ជាក្រុមចោរហើយចោចាមួយចោរមិនគឺវាជាមនុស្សអាក្រក់ទៅហើយនឹងណាប៉ុន្តែពាក្យនិន្ទាវាមិនមិនអស់ទេតាំងពីដើមមកប៉ុន្តែខាងថាមិនចង់ទុកទីលានវិទ្យុនឹងជាទីលានយកឈ្នះយកចាញ់គ្នាទេហើយអាត្មាឲ្យតេះដៀលតេះដៀលចោះតាមเพจតាមអីនឹងចង់និយាយអាត្មានិយាយខុសរឿងអីរឿងអីផ្សាយអីផ្សាយទៅអាត្មាមានរំខានអីទេ ក៏ទោះបីជាអ្នកទាំងឡាយនិយាយពាក្យអីមកក៏អាត្មាមិនតន់ចាត់ទុកថាអាក្រក់ដែរនិយាយមែនអាត្មានិយាយមែនមកមិនបានអាត្មាថាមិនតន់អាក្រក់ព្រោះអត់តន់វ័យប៉ុណ្ណាត្រឹមតែនិយាយហ្នឹងត្រឹមតែជេរហ្នឹងហើយបានវ័យខ្លះវាកិច្ចកិច្ចរួចក៏កិច្ចទៅគាត់ថាកិច្ចមិនរួចអាហ្នឹងដឹងធ្វើម៉េចទោះបីតែវ័យត្រូវដបងខ្លះហ្នឹងបើនិយាយពីធាតល្អនៅល្អខ្លះទៀតព្រោះមិនតន់សម្លាប់ឃើញទេអានេះអាត្មាចង់និយាយអំពីការហែករកសេចក្តីល្អ ដូចជាព្រះប៉ុណ្ណាសំដែងអញ្ចឹងអឺដែលលោកទៅសនាបរន្តជនបតព្រះអង្គថាមនាលប៉ុណ្ណាណាឮថាទៅស្រុកសនាបរន្តជនបតហ្នឹងមនុស្សមាត់អាក្រក់អាក្រក់ណាជេរអត់ដឹងសាមណៈអត់ដឹងអ្នកបួសអីទេណាជេរអញ្ចឹងណា ខ្លួនឯងទៅដែរបើគេប្រកែកជេរចឹងព្រះអង្គក៏មិនបានលើកថាហេតុគេជេររឿងអីគឺថាមនុស្សនៅនឹងវាកាចកាចបានលោកថាបើពុតព្រះអង្គទៅចម្រើនហើយគឺត្រឹមតែជេរតាគេមានតនរឹសដុំដីដុំថ្មគប់ណាគេនៅតែល្អវាមានអាកន្លែងល្អចឹងដែរណារៀនហែកហួរអាកន្លែងល្អហ្នឹងវានៅល្អដែរតើគេមានតនគប់យើងណាមានតនយកដុំដីដុំថ្មគប់យើងណា នៅល្អដែរវាត្រឹមតែជេតាវាលហើយតែតិចទេអាពាក្យជេនោះមិនមានរបានឈឺរាងកាយអីបាត់ផងអញ្ចឹងគេនៅមានអាសេចក្តីល្អខ្លះដែរមិនមែនអត់ណាគេត្រឹមតែជេតាគេមានអីរឿងខ្ញុំព្រះអង្គទៅមិនកើតព្រះអង្គសួរទៀតហើយចុះអឺលោតគេមិនមែនត្រឹមតែជេលោតគេរើសដុំដីដុំថ្មគប់ណែឯងនៅទៅដែរ ព្រះអង្គថាអឺលោកឆ្លើយថាគឺគ្រាន់តែគប់តែមានតនយោដបងវៃណានៅតែល្អខ្លះអាចតិចតិចទៅបើគេគប់គេមិនតនយោដបងយកមកពួងមកវៃបំបាក់ដៃបំបាក់ជើងណាអត់ផងនៅល្អខ្លះទៀតណាគ្មិនឃើញល្អខ្លះទៀតណាហើយបងថាចុះបើគេមិនត្រឹមតាគប់ គេយកតបងមកវៃណែទៅដែរទេគេធ្វើតវៃមិនតន់បដាច់ជីវិតអីនៅល្អទៀតណាបើប្រៀបទៅអាសម្លាប់នោះវាខ្លាំងជាងណាអាសម្លាប់នោះវាអាក្រក់ខ្លាំងជាងអាវ័យហ្នឹងទៀតយើងទាញមកវិញអាវ័យសម្លាប់យើងអាក្រក់ជាងវ័យបំបាក់ជើងយើងអាវ័យបំបាក់ជើងយើងអាក្រក់ជាងអ្នកផ្លងដុំដីអាអ្នកផ្លងដុំដីអាក្រក់ជាងជេនេះអញ្ចឹងគឺមាននៅក្នុងហ្នឹងដូចយើងប្រៀបធៀបជាមួយសីតនហភាពអញ្ចឹង ថាក្នុងវត្ថុធាតុទាំងអស់ដូចខុំជើងនិយាយចឹងថាវាសិតតែមាន beauty របស់វា everything has its beauty គាត់និយាយចឹងថាគ្រប់របស់ទាំងអស់មនុស្សក៏ដោយស្អីក៏ដោយតែងតែមានសម្រស់របស់វាប៉ុន្តែមនុស្សតិចណាស់ដែលមើលឃើញនៅសម្រស់របស់វាឃើញទេប៉ុន្តែយើងយើងកលេចមកមើលយើងទាំងអស់គ្នារាល់ថ្ងៃនេះវិញហើយកុំលើកដាក់ខ្លួនច្រើនពេក ខ្មែរនិយាយទាំងអស់ហ្នឹងឲ្យទៅនិយាយពីបកមួយឧទាហរណ៍ CNRP ក៏ដោយអីក៏ដោយដែលនិយាយពី CPP ក៏ដោយស្អីក៏ដោយឲ្យទៅលើកយកបកមួយទៀតយកមកនិយាយដែលមាននិយាយចំណុចល្អនេះឃើញទេអត់មានទេអាត្មាតាមដានមើលគឺជាមិនដែលមាន អញ្ចឹងវត្ថុហ្នឹងវាមានធាតុល្អវាមានធាតុអាក្រក់នៅក្នុងហ្នឹងហើយមនុស្សម្នាក់ម្នាក់វាមានធាតុល្អផងវាមានធាតុអាក្រក់ផងបើមានធាតុអាក្រក់ហ្នឹងមនុស្សនៅជុំវិញងាប់អស់នេះអត់មានរស់នៅកើតទេអត់មានទេវាមានធាតុល្អប៉ុន្តែយើងមិនព្រមឲ្យតម្លៃអាសេចក្តីល្អហ្នឹងសោះរាល់ថ្ងៃនេះបាននិយាយទៅវាមិនចេះថាមិនត្រូវគ្នាហ្នឹងដោយសារអីដោយសារវាអត់ចេះសម្លឹងមើលធាតុល្អធាតុល្អ អញ្ចឹងបានអាត្មានិយាយទៅមិនលាក់ទៀតទេការងារអាត្មាដូចជាធម្មកថាទាំងអស់អាត្មានៅតែមានបំណងបំមូលមកហើយអាត្មាក៏ធ្លាប់ទេសស្ដីបដៅច្រើនដែរប៉ុន្តែគាត់ថាយកមកគិតវិញថានិយាយដោយប្រយោលវាអត់វាអត់ខ្លាំងដូចយើងនិយាយផ្ទាល់ទេហើយឥឡូវហ្នឹងកំពុងតែធ្វើ ប៉ុន្តែគេឲ្យមិនឲ្យមិនដឹងទេដាក់ច្បាប់ទៅមហាផ្ទៃហើយនិយាយតម្ងទៅវាគ្មានចាំបាច់លាក់អីទៀតទេសមាគមធម្មកថាកម្ពុជាស្មាននឹងរួបរមធម្មកថាទាំងអស់ហ្នឹងមានគោលការណ៍នៅក្នុងហ្នឹងដើម្បីផ្ដល់បទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពដើម្បីអឺតម្រែតម្រង់ធម៌វិន័យហ្នឹងគឺនៅក្នុងគោលបំណងហ្នឹងហើយក្រៅពីហ្នឹងយើងធ្វើកិច្ចការងារដល់សង្គមទៀងទាត់សរសេរសភៅអប់រំឬក៏ មានការសង្គ្រោះមិនតាន់ស្អីទៅយើងធ្វើច្រើនណាការងារដែលយើងត្រូវធ្វើនឹងដោយអាត្មាយល់ថាអាត្មាមិនបានចាត់ទុកបងប្អូនធម្មកថាថ្មីថ្មីនឹងជាចោលទេអត់ទេអាត្មាគិតថា ជាមនុស្សដែលអាចនៅហៅយកមកប្រើកើតប៉ុន្តែវាអត់តន់មានអ្នកណាមានសមត្ថភាពហៅមនុស្សទាំងអស់នឹងមកប្រើវាអត់មានមនុស្សតែត្រូវកលឹះដាក់ខ្លួនឲ្យប្រើ ហើយតបញ្ចូលបញ្ចូលគោលការណ៍ឬក៏វិធីសាស្ត្រនៃការដឹកនាំបានល្អមនុស្សវាមានធាតល្អគឺមិនអាមាមិនចូលចិត្តចាត់ទុកនរណាជាជាមនុស្សអាក្រក់អត់មានសេចក្តីល្អសោះហើយគ្រាន់ថាអើបើថាប្រើមិនកើតគឺយើងអត់មានសមត្ថភាពប្រើដូចគ្រូបរៀនសិស្សអញ្ចឹងគ្រូជាច្រើនច្រើនតែបន្ទោសសិស្ស ប៉ុន្តែដល់ច្បាប់គរុកុសលគេអត់និយាយចឹងឯងវាមកពីបច្ចេកទេសរបស់គ្រូនឹងវាមិនដល់រកកលឹះសិស្សនឹងវាអត់ឃើញទីហោដូចជាសរីបុត្រទូនមានសិស្សមួយអត់បានចឹងហើយវាយើងចិត្តឈួលទៅខឹងសិស្សនឹងងាប់សិស្សនឹងលោកធ្លាប់កើតជាកូនអ្នកអដិញ្ញាជាងមាសនឹងរាប់ សពជាតិមកហើយហើយជាតិចុងក្រោយរបស់លោកហ្នឹងក៏កើតជាកូនជាងមាសទៀតដល់ពេលលោកទៅបួសក្នុងសំណាក់ព្រះសិរីបុត្រព្រះសិរីបុត្រដឹកនាំតតាមអ្វីដែលលោកធ្វើឃើញថាល្អហ្នឹងហើយមិនមែនមិនល្អល្អមែនប៉ុន្តែល្អរបស់លោកគេធ្វើអត់កើតឲ្យសិស្សហ្នឹងទៅពិចារណាស្អីឲ្យទៅពិចារណាសាកសពសាកសពអសពកម្មដ្ឋានហ្នឹង ហើយវាស្អុយអញ្ចឹងទៅវាអត្រាអធិស្ស្រ័យរបស់ លោក លោកការនៅផ្ទះលោកស្រឡាញ់ខ្លួនមើលខ្លួនផ្អៀងផ្អងស្រឡាញ់សង្ហាណាក៏សើថាស្អាតហើយក្លិនបន្តិចមិនបានទេកូនអ្នកមានហើយដល់ទៅឲ្យពិចារណាសាកសពលោកតឹងទ្រូងលោក ចង់តសឹកព្រះសរិបុត្រលោកមិនទៅខឹងទៅអីទេព្រោះលោកជាព្រះអរហន្តហើយបើគាត់ថាលោកដឹងទៅទូនមានអត់បាន អញ្ចឹងសួរទទួលមានអត់បានលោកបតោសលោកហ្នឹងទេអត់ទេទំនងជាអញខ្វះបច្ចេកទេសនាំទៅជួបព្រះសម្មាសម្ពុទ្ធឃើញទេអញ្ចឹងវាក្រំតែគេមិនធ្វើតាមយើងក្នុងករណីខ្លះហ្នឹងវាមិនមែនជាការសម្ដែងថាវាជាមនុស្សអាក្រក់ដល់ថ្នាក់យើងខ្សែគប់មិនបានទេវាអាចយើងវាខ្វះកលឹះអីអាគិតអញ្ចឹងនេះគំនិតអាថ្មអាយល់អញ្ចឹងហើយអ្នកដតីអាចមាន គំនិតបដិសេធបានវាជាគំនិតអាត្មាអញ្ចឹងវាមិនជាចំណិតទុច្ចរិតទេអាត្មាយល់អញ្ចឹងទុច្ចរិតដល់គិតថាអាក្រក់ប៉ុន្តែមិនអាក្រក់ទេជាគំនិតដែលអាត្មាយល់អញ្ចឹងយល់ថាមនុស្សទាំងអស់សុទ្ធតែមានធាតល្អគ្រាន់តែល្អតិចល្អច្រើនដូចនៅក្នុងវត្ថុធាតអញ្ចឹងវាមានពាក្យថាសីតនហភាពទីហោអញ្ចឹងសីតនហភាពពាក្យថាសីតនហភាពវាមានសីតៈនិងអុនហៈអុនហៈហ្នឹងក្តៅសីតៈនឹងត្រជាក់កាលណាសីតនហភាពធ្លាក់ចុះកាន់តែទៀត យើងប៉ះទៅត្រជាក់យើងរស់ក្តៅអត់ឃើញសោះឥឡូវយើងទៅស្ទាបទឹកកកមើលរស់ក្តៅឃើញអត់ត្រជាក់ស្រេបប៉ុន្តែសួននៅក្នុងនោះមានកម្ដៅមានមនុស្សចឹងដែរគ្រាន់តែយើងឃើញទៅឃើញអាក្រក់ច្រើនយើងថាមនុស្សនេះអាក្រក់សុទ្ធតែមកមិនមែនទេវាមានល្អដែរប៉ុន្តែយើងរស់វាមិនឃើញអូកលឹះវាមិនឃើញអឺហើយដល់ពេលនាំទៅជួបព្រះអង្គព្រះអង្គមានទៅឲ្យពិចារណាសាកសមណាព្រះអង្គដឹងព្រះអង្គដឹងរឿងឲ្យទឹកដេកមកយប់សិន ឲ្យឆ្លាស់ខ្លួនឈប់ឲ្យទៅស្អុយខ្មោចទៀតព្រឹកឡើងព្រះអង្គនាំមើលវត្តចេតពន្ធដាក់ផ្កាឈូកព្រះអង្គនិមិត្តផ្កាឈូកស្អាតមួយតែចឹងភិក្ខុនឹងលោកមានអរិយកចរិតនេះពេញចិត្តនឹងផ្កាឈូកនឹងខ្លាំងមែនតើបានព្រះអង្គសួរថា ភិក្ខុតាំងតែឯងពេញចិត្តទេពេញចិត្តណាស់ព្រះអង្គអើបើពេញចិត្តទៅយល់ព្រះអង្គអត់អីវាជាប់នឹងទួងមិនដែតមកក្បែរលោកក៏ទៅយកការឈូកទៅធំជាងគេមានពលឺទៀតព្រះអង្គនិមិត្តតែអាហ្នឹងលោកក៏យកទៅដាក់លើដីខ្សាច់ស្រឡាញ់ពេញចិត្តណាស់បានព្រះអង្គផ្សាយរឹតបន្តិចបន្តិចបន្តិចបន្តិចបន្តិចទៅស្រាប់តែវាសពូនសពូនទៅក៏ លួយអស់ទៅភ្ងាខ្លួនមកទៅអូអញជាប់ចិត្តនឹងរូបរាងកាយនេះបន្តិចទៅវាលេខខ្សលដូចតាអីដេញការឈប់នឹងអញ្ចឹងទៅពិចារណាសាកសពហ្មងអត់យកកើតតាមពិតខ្លួនវាសាកសពដូចគ្នាវាគេថាសាកសពស្រស់ហ្នឹងវិធីសាស្ត្រអូវិធីសាស្ត្រមួយទៀតឧទាហរណ៍ដូចដូចអឺចលបណ្ឌកៈអញ្ចឹង ចលបណ្ឌកៈបងពង្រៀនស្អីក៏មិនចេះដែរបរៀនស្អីក៏មិនចេះដែរមកភាសាគ្មានចាំមកគាថាបរៀនអីក៏មិនចេះរហូតដល់គេមុនទៅបន់ទៅឆាន់អីបងមិនអោយទៅមករៀនអត់ចេះអត់អោយទៅលោកទាំងអស់អោយទៅបងបង្កើតអត់អោយទៅព្រោះរៀនអត់ចេះប៉ុន្តែលោកមិនមែនអាក្រក់ទេលោកជាព្រះរហន្តណាប៉ុន្តែវាមិនយល់ថាមនុស្សនឹងត្រូវបដោះមិនខ្មិច បានចង់សឹកទៅបានព្រះអង្គសួរមនាលចលបណ្ឌកៈណែឯងបួសនឹងឧទ្ទិសនរណាឧទ្ទិសបងប្រុសឬក៏ឧទ្ទិសតថាគតឧទ្ទិសព្រះអង្គហើយយើងឧទ្ទិសព្រះអង្គទេមិនទៅខឹងបងប្រុសចង់សឹកចោលតថាគតព្រះអង្គឲ្យកសែងមួយទៅឲ្យទៅជូតទៅឲ្យបរិកម្មទៅពាក្យរៈចូលរហាំងរៈចូលរហាំងទៅឃើញទេស្រាប់តែជូតទៅស្រាប់តែមានអាបញ្ញាញាណមួយនឹងកើតឡើងនេះកសែងនេះ អញមិនតន់ជូតជាកសែងល្អខណៈជូតដល់កាយភ្លាមទៅជាកសែងកក្រិចប្រឡាក់ញើសប្រឡាក់ក្អែលអីចឹងក៏សង្វេគដល់សង្ខារធោនេះរូបរាងកាយនេះគ្មានអីជួឲ្យជាប់ជាពាក់អីអីចឹងទៅនោះវាទៅផុសអាបញ្ញាញាណដែលលោកកសាងយូរហើយនឹងសម្រេចគុណធម៌ទៅព្រះអង្គសម្ដែងធម៌ថែមទៅឃើញទេថាស្អីក៏គេឆ្នៃបានដែរនឹងបើយើងចាត់ទុកថាខ្លួនយើងជាមនុស្សបកកែប៉ុន្តែមិនតន់គិតថាខ្លួនឯងបកកែព្រោះថាយល់អញ្ចឹង យល់ថាធម្មជាតិក្នុងលោកណាឥឡូវយើងសួរថាស្អីវាថោកជាងអាចទៅទៀតគឺយើងគិតមកស្អីទៅវាកខិចជាងអាចទៅទៀតនោះគឺខិចជាងលមួកទៅទៀតបើលមួកនៅតែឆ្នៃធ្វើជីកើតថាឲ្យតែគេចេះឆ្នៃអត់ស្អីទៅវាថាថោកជាងសម្រាមយើងជេរគេថា សម្រាមឧទាហរណ៍ចឹងថាស្អីវាថោកជាងសម្រាមសម្រាមអេតចាយយកទៅលក់យកទៅដូរយកទៅកិនធ្វើនេះធ្វើនោះស្រុកគេមានបោះចោលដូចយើងចឹងទេឲ្យតែគេចេះឆ្នៃ មិនដឹងថាវត្ថុធាតុស្អីដែលវាវាថាក៏វាមិនបានប្រយោជន៍សោះបើយើងចេះឆ្នៃវត្ថុធាតុនៅក្នុងលោកនេះទាំងអស់អញ្ចឹងនេះជាការយល់របស់អាត្មាអញ្ចឹងអញ្ចឹងបានអាត្មាសម្លឹងមើលបងប្អូនធម្មកថាដែលទឹមរះក្រោយក្រោយនេះវាមិនមែនល្អទាំងអស់ទេវាមានអញ្ចឹងមែនមែនអត់ទេអាត្មាទទួលស្គាល់ថាវាមានចំណុចខ្សោយវាមានទេខុសវាមានអញ្ចឹងអញ្ចឹងមែនប៉ុន្តែសួរថាតើគ្រាន់តែយើងនិយាយពីចង្អាយនឹងវាទៅ ទៅកែលោកបានថាអត់អាក៏អ្នកនិយាយពីចងាយដែរអាអ្នកថាពីចងាយតាំងពីមុននិយាយតាំងពីមុន LDP ទៀតអូនិយាយពីស្ដីឲ្យអ្នកជឿប្រទេសផ្ដាស់អាគុំអូមអាមផ្ដាំដុតហ្នឹងពីណាមិនល្បីថាអាត្មានិយាយខ្លាំងតាំងពីដើមមកផ្អើលដល់ត្រីសងទៅទៀតប៉ុន្តែសរុបមកវិញអាត្មាគិតថាលឺបានអ្នកស្ដាប់អ្នកអត់ស្ដាប់អត់លឺហើយអ្នកដែលកំពុងចូលចិត្តអញ្ចឹងគេមិននឹងចង់ស្ដាប់យើងទៅទៀតអ វាទល់តែបង្កើតមនោសញ្ចេតនាវាទល់តែស្អីស្អីច្រើនបានអាចបានឃើញថាអូលទ្ធផលមនុស្សយល់ច្រើនជាងមុនពីព្រោះមនុស្សដំបងស្ដាប់ទៅមានណាទៅចូលចិត្តអារឿងកញៀងកញ្ញាំងកញៀងកញ្ញាំងហ្នឹងងាយទេប៉ុន្តែអាត្មានៅតែឲ្យសិតចឹងថាយើងយល់ថាធ្វើអញ្ចឹងត្រូវធ្វើទៅប៉ុន្តែអាត្មានៅតែយល់អញ្ចឹងយល់ថា មនុស្សមិនមែនរុក្ខជាតិទេប៉ុន្តែមនុស្សយ៉ាងម៉េចវានៅមានចំណុចមួយទៀតថាទេហើយកន្លែងមួយទៀតគេថាមនុស្សត្រូវគ្នាដោយធាតណាយើងថាអញ្ចឹងមិនល្អប៉ុន្តែគេយល់ថាល្អអាហ្នឹងយើងវាត្រូវធាតគ្នាអញ្ចឹងឥឡូវយើងមើលដូចទេវតាអញ្ចឹងណាណាក៏ដឹងទេវតាអក្រក់ទីហោចុះប៉ុន្តែសួរថាមានអ្នកដើរតាមទេវតាអត់មាន ឥឡូវយើងនិយាយពាក្យថាចោលមួយម៉ាត់ណ៎ណាក៏យល់ថាចោលអាក្រក់ដែរបើនិយាយពីចោលសុថាមេចោលមានកូនចោលគ្រប់ធัวអត់មានអត់មិនវានៅតែអញ្ចឹងសង្គមតាំងពីដើមមកអាមេចោលមានកូនចោលមានធម្មតាចឹងដឹងវាណាប៉ុន្តែខណៈសំខាន់ទៅទៅយើងអប់រំមនុស្សនឹងវាមិនហ្នឹងអញ្ចឹងក៏ប្រកាសជាព័ត៌មានហ្មងទៅញាតិញោមប៉ុន្តែ ថាច្បាប់នឹងមិនដឹងថាគេឲ្យឬអត់ទេបំពេញលក្ខខណ្ឌអស់ហើយអាត្មាព្យាយាមធ្វើជាមួយនឹងសាមណមិត្តជាធម្មកថាជាមួយគ្នានឹងអស់រយៈកាលជាង1ឆ្នាំហើយដើម្បីដាក់ច្បាប់ទៅមហាផ្ទៃយោធ្វើឲ្យស្របច្បាប់ដើម្បីយើងធ្វើការងារបម្រើសង្គមជាតិយើងព្រោះអាត្មាធ្លាប់ពយល់តាំងពីដើមមកថាដើមឈើវាដុះតែឯងតែឯងឬក៏សសរវាដុះតែឯងតែឯងហ្នឹងវាមិនคล้ายទៅជាជំរោគ ដ៏កក់ក្ដៅបានទេវាទល់តែយកមកផ្គុំគ្នាយកមកផ្គុំគ្នា ហើយវាមានសារៈសំខាន់ផ្សេងផ្សេងគ្នា យើងឲ្យឈើទាំងអស់ហ្នឹងវាមានក្លឹមដូចសសរកឡោមហ្មងអត់កើតទេទៅធ្វើផ្ទះអត់កើតទេអញ្ចឹងវាត្រូវការអីខ្លះវាត្រូវការសសរគ្រាន់តែថាវាជាគោលរបស់គេអញ្ចឹងទៅសសរត្រូវការសសរជើងរៀងត្រូវការធ្នឹមនឹងសារឈើសំខាន់សំខាន់ហ្នឹង ប៉ុន្តែมันអាចលះបង់អាឈើទុនទុនទូចទូចបានណាអាឈើកណិតកណាត់យកទៅធ្វើស្នៀតដំទៅហើយឈើជួនកាលគេធ្វើរនៀបឫស្សីឫស្សីក៏យកទៅធ្វើផ្ទះកើតដែរប៉ុន្តែវាធ្វើវាចំណែករបស់វាគឺត្រង់ធ្វើរនៀបធ្វើអីចឹងទៅញ៉េអដៃអណែងមិនអាចយកទៅសយកទៅធ្វើដៃអណែងកើតទេវាទៅផ្សំទាំងអស់សួរតែមកតួផ្ទះហ្នឹងស្អីដែលថាมันសំខាន់ បើនិយាយទៅសំខាន់ទាំងអស់ប្រជារាស្ត្រទាំងអស់សុទ្ធតែសំខាន់ទាំងអស់នៅក្នុងសង្គមហ្នឹងសុទ្ធសំខាន់ទាំងអស់បានទៅជាសង្គមហ្នឹងវារឹងមាំមួយទៅបានវាមិនអាចទៅកំចាត់ចោលទៅបកក្បឿងចេញមកក្បឿងគេទៅមកស្លឹកពីរស្លឹកអីមែនទេបកតែមកស្លឹកពីរស្លឹកចេញទៅប្រហោងឡើយភ្លៀងលិចចូលដល់ឥឡូវហ្នឹងសសរធំធំនៅប៉ុណ្ណាក៏ដែរហ្នឹងវាត្រូវតែសំខាន់អញ្ចឹងមនុស្សទាំងអស់សូវសំខាន់ ប៉ុន្តែសំខាន់យើងចេះប្រើមនុស្សអត់ហ្នឹងអាត្មាដែលចង់ហើយនឹងមានជំនឿចិត្តមួយនៅក្នុងការជួបជុំហ្នឹងមុនជីវិតងាប់ទៅវិញហ្នឹងចង់ធ្វើការងារនឹងមួយអាត្មាតែងតែបញ្យលសាមណមិត្តទាំងឡាយហ្នឹងចឹងតាអ្នកប្រាជ្ញយើងពីដើមលោកមិនជាល្បីអីខ្ទោខ្ទាអីផងប៉ុន្តែលោកចេះរួបរวมគ្នានាំគ្នាមកធ្វើការរួមគ្នាមកសរសេរ មកប្រែសភៅនិពន្ធសភៅផ្ទៀងផ្ទាត់ធោវិន័យអីបានច្រើនណាស់ទៅជាក្រុមជំនុំទៅជាស្អីស្អីចឹងដោយសារអីដោយសារដូចឈើហ្នឹងវាចេញពីកន្លែងផ្សេងផ្សេងមកវារួមគ្នាទៅជាផ្ទះមួយរឹងមាំតែអញ្ចឹងអញ្ចឹងនេះក៏ដូចជាសារដល់ធម្មកថាទាំងអស់ដែលខ្ញុំកណាបានដឹកនាំប្រជុំតែម្ដងលើកមុននោះ ហើយក៏ស្ងាត់ទៅវិញទៅចេះតែសួរតំណឹងមកថាតើការងារហ្នឹងយ៉ាងម៉េចហើយអឺស្ងាត់ហ្នឹងមិនមែនស្ងាត់ឈប់ធ្វើទេគឺស្ងាត់ដោយសារយើងរួបរวมគ្នាធ្វើឲ្យស្របច្បាប់យើងមិនទៅប្រឆាំងរដ្ឋាភិបាលយើងមិនទៅប្រឆាំងស្អីយើងចូលរួមចំណែកកន្លែងល្អយើងត្រូវតែចូលរួមធ្វើអត់អាចទុកជាសត្រូវកើតទេណាដូចជាអាត្មាចូលរួមធ្វើការងារនៅក្នុងក្រសួងធម្មការអីចឹង កន្លែងមានប្រយោជន៍ត្រូវទៅចូលរួមធ្វើចូលរួមមិនមែនចូលរួមតែកម្លាំងចូលរួមទាំងស្អីស្អីស្អីជួយធ្វើឲ្យវាកើតណាជាមួយដំរដ្ឋមន្ត្រីហ្នឹងចឹងមើលដំបងឡើយមានស្អីអាកម្មវិធីហ្នឹងអត់មានអីមកដូចផ្ដើមគ្រប់រឿងទាំងអស់ឲ្យតែឃើញថាវាបានផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិចឹងបានសម្ដេចតាសម្ដេចតាយើងហ្នឹងលោកផ្ដាំកូនចៅហ្នឹង ផ្ដាំកូនចៅទៅនៅប្រទេសណាក៏ដោយលោកថាយើងជាភ្ញៀវធ្វើម៉េចកុំទាស់ជាមួយរដ្ឋាភិបាលអីចឹងណាផ្ដាំចឹងកុំយករដ្ឋាភិបាលប្រទេសគេនឹងជាសត្រូវធ្វើយ៉ាងណាសន្សំសេចក្តីសុខធ្វើឲ្យរីចម្រើនដល់ប្រទេសគេធ្វើយ៉ាងម៉េចឲ្យមានប្រយោជន៍ដល់កន្លែងដែលយើងនៅយើងធ្វើឲ្យចម្រើនស្រុកគេនោះទេតែយើងវាមិនលះបង់ជនជាតិទេគេសរសើរដល់ប្រទេសយើងនៅឯស្រុកណា ដើរទៅណាវាមានស្ពាយកិត្តិយសជនជាតិតាមអញ្ចឹងយើងទៅធ្វើឲ្យប្រទេសគេរីកចម្រើនមែនប៉ុន្តែគេសួរថាជនជាតិអីដែលធ្វើឲ្យប្រទេសគេរីកចម្រើនហ្នឹងខ្មែរមកពីប្រទេសណាគេដឹងដល់ពូជដល់ម្បូរអញ្ចឹងហើយបើយើងទៅធ្វើអាក្រក់នៅប្រទេសគេទៅប្រឆាំងនៅប្រទេសគេហ្នឹងចាប់បានគេថាមកពីណាថាមកពីខ្មែរវាអាក្រិចដល់ប្រទេសជាតិយើងចឹងហើយបានជាអាត្មាទៅក្រៅទៅបរទេសអីហ្នឹងចេះតែប្រាប់ញាតិញោមថាកុំកុំខ្មាស់ កុំខ្មាស់និយាយថាយើងជាខ្មែរប្រាប់យើងធ្វើល្អរាល់ពេលយើងធ្វើល្អយើងប្រាប់ថាយើងជាខ្មែរខ្មែរចិត្តល្អចឹងពួកគេល្បីថាខ្មែរកើតអាពោតនឹងចិត្តអាក្រក់ណាខ្លះពងនិយាយរឿងពលពតមកទៅអូស្ត្រាលីហើយយោមយោមទៅតាមថ្មមកឲ្យគាត់ចែកអាហារចែកអីអ្នកនៅលើឡានលើអីគេគេកំពុងនិយាយរឿងពលពតហ្នឹងដល់ហើយឲ្យគាត់ចែកគាត់អីចឹងទៅនិយាយលេងសើចលេងចឹងទៅនេះខ្មែរ ខ្មែរចិត្តល្អចឹងតាគេមើលមុខគ្រប់គ្នានឹងចឹងចឹងខ្ញុំកណាយ៉ាងម៉ៅដាច់តឯងតិចហើយប៉ុន្តែដូចសុំប្រកាសមកទៀតចឹងដែរថាមកទុកឲ្យនិយាយប៉ុន្តែមិននិយាយនៅក្នុងវេទិកាវិទ្យុនេះទេហើយមិនចំពោះតែ LDP ទេណាណាក៏ដោយទោះបីថ្មសំដែងទៅយ៉ាងម៉េចក៏ដោយយើងមានខួរក្បាលសម្រាប់គិតដែរតាពុទ្ធក៏សំដែងយ៉ាងដែរ អ្នកឯងស្ដាប់ពីពីខុដែលស្ដាប់ផ្ទាល់ពីពុទ្ធក៏ដោយកុំតន់ជឿកុំតន់ត្រេកអឃើញណាអញ្ចឹងអ្នកឯងស្ដាប់ពីភិក្ខុណាល្បីថាលោកទ្រទ្រង់បត្រៃបិដកតែកុំតន់ត្រេកអអភិក្ខុណាថាបួសតាំងពីក្មេងដល់ចាស់មានគុណធម៌ថាកុំតន់ត្រេកអភិក្ខុខ្លះបួសតាំងពីក្មេងដល់ចាស់ហើយទ្រទ្រង់បត្រៃបិដកទៀតថាកុំតន់អាល្អពិចារណាសិនទៀងទាត់សិនហ្នឹងពុទ្ធប្រាប់អញ្ចឹង Mm-hmm. អញ្ចឹងរាល់ការសំដែងអាត្មាក៏មិនមែននៅក្នុងអដិញ្ញាលក្ខខណ្ឌដែលព្រះអង្គលើកឡើងទៅមុនទី1អាត្មាអត់អត់ជួបព្រះអង្គផ្ទាល់ទី2ក៏មិនមែនជាអ្នកបួសពីក្មេងដល់ចាស់វាមិនតន់ចាស់មែនទេទី3ក៏មិនមែនអ្នកត្រួតត្រងបត្រៃវិដកចប់ទាំងអស់ហើយទី4បួសពីក្មេងដល់ចាស់ក៏មិនមែនអឺត្រួតត្រងបត្រៃវិដកនឹងអត្តកថាក៏មិនមែនវាអត់មានចាំអីទាំងអស់ទេហើយព្រះអង្គលើកលើកសារកពូលហ្នឹង ថាអាកពូលអញ្ចឹងក៏ដោយព្រះអង្គថាឲ្យគិតឲ្យពិចារណាឲ្យផ្ទៀងផ្ទាត់អញ្ចឹងវានៅតែក្នុងក្របខ័ណ្ឌនឹងដដែលទោះបី ណាណាសម្ដែងក៏ត្រូវយើងគិតដែរយើងទៅធ្វើមិនឲ្យវា perfect ទាំងអស់វាតោះរួចសំបីតអ្នកតន់ប្រពុតព្រះអង្គផ្ដាំអញ្ចឹងទៅហើយមុំប្រហែល30ជាហ្នឹងទៅយកទៅទាំងអស់មិនកើតបើស្ដាប់យកស្ដាប់យកអាហ្នឹងខួរក្បាល memory វាមិនខួរក្បាលគិតទេនឹងអញ្ចឹងហើយក៏ប្រកាសតំណែងដល់ បងប្អូនធម្មកថាសម័យក្រោយថាយើងបើបានច្បាប់ហ្នឹងយើងនឹងរួបរวมធ្វើការងារគេការងារយើងនឹងអត់មានទៅប្រឆាំងជាមួយនរណាទេមិនបាច់ភ័យទេគ្មានទៅវ័យ LDP គ្មានទៅវ័យរដ្ឋាភិបាលគ្មានអីគឺធ្វើតែល្អដោយអាត្មាដាក់ទិសដៅមួយថាអាត្មាចង់បានភ្លឺអាត្មាមិនខឹងងងឹតទេអាត្មាខំដុតភ្លើងប្រតិបកាន់តែច្រើនកាន់តែភ្លឺទេស្អប់មនុស្សអាក្រក់មិនបាច់ទៅកំចាត់មនុស្សអាក្រក់ទេធ្វើធ្វើម៉េចឲ្យមនុស្សល្អកើតឲ្យច្រើនទៅ កាលណាមនុស្សនិយមធ្វើល្អទៅវាតោទៅរនហ្នឹងដោយហងៃយើងយើងសរសើរតែរឿងអាក្រក់បានមនុស្សចូលចិត្តធ្វើអាក្រក់ដោយរឿងផឹកស្រាផឹកអីតាមទូរទស្សន៍តាមវិទ្យុអញ្ចឹងដល់សរសើរយូរយូរមនុស្សវាទន់ទៅហ្នឹងបើយើងនាំគ្នាសរសើររឿងល្អវិញមកនាំគ្នាធ្វើល្អវិញមកធ្វើអំពើល្អត្រូវបានគេសរសើរធ្វើអំពើល្អត្រូវបានគេលើកតម្កើងអញ្ចឹងអញ្ចឹងទៅបដប់គំនិតក្មេងឲ្យវាទៅរឿងល្អវិញនាំគ្នាធ្វើអញ្ចឹងក្រុមធម្មកថាហ្នឹងតែមិនមែនរឿង គិតថាវាបានសម្រេចប៉ុណ្ណាអាហ្នឹងវាជារឿងថ្ងៃក្រោយប៉ុន្តែគំនិតចង់ធ្វើហ្នឹងធ្វើហើយចាប់ដើមធ្វើមួយឆ្នាំជាណាប៉ុន្តែច្បាប់ឲ្យមិនឲ្យអាហ្នឹងលើមហាផ្ទៃទៀតហ្នឹងអាត្មាក៏មិនដឹងណាបើគេមិនឲ្យក៏បានសម្រាប់គិតតែឈប់គិតអីតទៅទៀតបើគេមិនឲ្យ ហើយយល់ថាចិត្តនឹងវាបានឈានឬអត់មើលតែរាល់ថ្ងៃទៅដឹងហើយជាពាក្យប៉ុណ្ណាហ្នឹងហើយចឹងមិនថាអត់មានបរិយ័តយកមកវាស់ហ្នឹងយើងពិបាកបញ្យល់គាត់ហើយកាលណាចម្រើនធោវាមិនមែនអត់មានទេអាសុខដែលជាព្រំវិហារហ្នឹងណាទោះបីវាមិនបានដល់ឈានក៏វាបាន ដល់ឧបចារៈគេថាឧបចារៈចិត្តហ្នឹងវាស្ងប់ឈឹងតិចតិជុំល្អណាស់ ហ្នឹងហើយហ្នឹងហើយវាសុកដែរហ្នឹងប៉ុន្តែហើយទៅវាជាប់ត្រឹមហ្នឹងហ្នឹងហើយជាធម្មតាទេយើងតកាលណាយើងយើងនៅខាលក្តៅខ្លាំងដល់ពេលយើងទៅងូតទឹកស្រួលហ៎ស្រួលបើមនុស្សក្នុងហ្នឹងឲ្យយូរមកហ្នឹងហើយបាត់ស្រួលហើយឲ្យនៅអង្គុយហ្នឹងកុំធ្វើអីមក អូស្រួលជាងនឹងឡើយហ្នឹងហើយអញ្ចឹងបានមគ្គបដិបទាវាអត់មានរឿងសំខាន់បានអីសំបីតលោក អ្នកបានឈានជាឈាននលាភីអីហ្នឹងលោកអត់មានមោទនភាពទាំងលោកគ្រាន់បើជាង ព្រះរហន្តដែរដែលអត់បានឈានអីចឹងលោកអត់មានទៅត្រេកអរអីចឹងទេធ្វើម៉េចបច្ច័យវាអញ្ចឹងហើយក៏លោកប្រើវាទៅអានេះដូចថាយើង យើងមានខោអាវពីរបីសម្រាប់អីខ្លះគ្នាមានតែមួយសម្រាប់អញ្ចឹងក៏យើងអត់មានមោទនភាពអីទេគិតថាយើងគ្រាន់សនុកផ្លាស់ប្ដូរបន្តិចតែប៉ុណ្ណឹងហើយគ្នាមានមួយសម្រាប់បាក់គក់មុំហាលមុំអីតែប៉ុណ្ណឹងហ្នឹងមានរឿងអីទៅបង្ហាញប្រាប់គេ live Facebook ថាខ្ញុំមាន3កាផ្លេនោះពុទ្ធជនទេដែលយកអាគុណធម៌នោះយកមកអួតគ្នាអញ្ចឹងហើយបានព្រះអង្គបញ្ញត្តិសិក្ខាបទនឹងមួយធ្ងន់ណាស់ ភិក្ខុណាមិនមានអគុណធម៌នឹងហើយទៅអួតថាមាននឹងបរាជិកបដោយហេតុអីព្រោះវាមានមនុស្សយកអានឹងយកទៅហ្នឹងហើយចង់ឲ្យដឹងថាខ្លួនឯងនឹងវា បរិសុទ្ធអីអីដើម្បីទទួលការបូជាគោរពពីគេហ្នឹងវាគ្មានអីទេអាអួតនឹងគ្មានត្រូវការអីក្រៅពីការគោរពបូជាទេបើអត់មានលោភៈនៅក្នុងហ្នឹងទៅប្រាប់គេធ្វើអីអានោះមែនអត់ហ្នឹងហើយ ណាអួតវាអួតរបស់ ដែលអត់មានប៉ុន្តែបើមាន ហើយប្រាប់គេក៏នៅត្រូវទៅដែរអឺអាហ្នឹងអត់ទេអាបាត់សម្បជានមុសាវៈអឺដូចជាត្រូវអាបាត់ទុគាត់ដែរមិនដឹងទេដូចជាទុគាត់ដែរបើមិនទុគាត់បាចិត្តរយៈពេលហ្នឹងមិនដល់សង្ឃេស័យ Mm-hmm. ហើយមូលហេតុហេតុអីបានមាន ហើយគ្រាន់តែប្រាប់គេសោះក៏ត្រូវទោសដែរគេចង់ដឹងផងព្រោះព្រោះភាកច្រើនវានៅលើពធជនបានឈាន ដែលចង់ប្រាប់គេហ្នឹងណាអញ្ចឹងបានឈានមិនមិននេះឯងជួនកាលតែទទួលការបូជាច្រើនវារំភើបចិត្តភើបចិត្តជាចង់ឲ្យគេដឹងដែរហ្នឹងអញ្ចឹងវាវាជាប់នៅក្នុងនឹងអញ្ចឹងបានព្រះអង្គថាទោះបីជាមានមែន ភិក្ខុណាប្រាប់ក៏ត្រូវទោសដែរអជួនកាលប្រសិនបីព្រះរហន្តក៏លោក អាចប្រាប់ដែរតែបតីរបស់លោកល្អទេកុំឲ្យមនុស្សប្រមាថប៉ិនដល់ប្រាប់មនុស្សដែលមិនដែលយល់ថាគុណធម៌នឹងស្អីប្រមាថមកគ្នាបាបចឹងមកព្រះអង្គហាមថាទូបីព្រះរហន្តក៏មិនបាញ់និយាយដែរហ្នឹងហើយហ្នឹងលោកខណ្ឌអនុគ្រោះបតីលោកអនុគ្រោះ ជាងការដែលព្រះអង្គមិនអោយប្រាប់នឹងសម្រាប់ព្រះរហន្តពិតណាស់ថាលោកអត់មានជាប់នឹងលៀបសការៈអីទេក៏ប៉ុន្តែព្រះអង្គអនុគ្រោះដល់អ្នកស្ដាប់ហ៎ព្រោះកាលណាប្រាប់គុណធម៌នឹងទៅ ទីមួយមនុស្សយល់ទីពឹងខុសឬថានឹង ព្រះរហន្តមានអីមានថ្វាយនេះថ្វាយនោះសុំសុកចេះសុំសុកចុះហ្នឹងហ្នឹងហើយឥឡូវឃើញនៅស្រុកខ្មែរយើងមកវឹកមុនសម្បូរព្រះរហន្តសឹងអី ណាហើយព្រះរហន្តមើលសូវសយ៉ាប់យ៉ាប់វាខូចតែមព្រះរហន្តមែនតែនអស់ទៅណាព្រះរហន្តណាមករវល់ live Facebook អញ្ចឹងអាត្មាណាមក ពីនៅលហាមនោះជាផ្សាយព្រះរហន្តមែនតែនឈប់ផ្សាយមិនរវល់អីមួយ Facebook ទៀត Mm-hmm. ត្រូវហើយព្រះរហន្តព្រះអរិយៈទាំងឡាយលោកឃើញការគោរពបូជានិយាយរួមឃើញអាអាលោកធម៌ផ្នែកល្អស្មើនឹងកំហាក់គឺខាក់ចោលទេអញ្ចឹងសួរថាចុះអ្នកដែលខំប្រាប់គេថាខ្លួនឯងសម្រេចគុណធម៌ហ្នឹងឃើញការគោរពឃើញការបូជាដោយកំហាក់នៅមិននៅអាលៀមមួយអាហ្នឹងបានជាចង់ប្រាប់គេហ្នឹង ចឹងបានថាយើងរៀនបរិយ័តទៅវាឆ្លោះប្រចាំងចឹងបានយើងមិនងាយចាញ់បោកពីណាទេហ្នឹងហើយហ្នឹងហើយមើលដូចដូចមេតកមេដាមកលោកសួរជាជីកចង់ដឹងថានាងនឹងមាន ការដឹងអីចឹងមែនគេងាយឆ្លើយទេនិយាយរួមទៅដឹងនិយាយប្រាប់ថាអីផងបើមនុស្សវាអត់យល់ដូចដូចអឺ យមកៈរឿងយមកៈហ្នឹងនិយាយពី ការសម្ដែងរិទ្ធជាគូជាគូហ្នឹងនៅពេលដែលព្រះអង្គចង់ចង់បញ្យល់ថាតើកម្រិតបញ្ញារបស់ព្រះអរិយៈហ្នឹងបែបណាណាដំបូងឡើយព្រះអង្គសួរសំណួរក្នុងវិស័យពធុជនអញ្ចឹងពធុជនអ្នករៀនច្រើន អាចឆ្លើយបាន រិយបុគ្គលទាំងអស់សុទ្ធតែអាចឆ្លើយបានពេលព្រះអង្គសួរសំណួរក្នុងវិស័យពុទ្ធជនប៉ិនពុទ្ធជនមាន តែពុទ្ធជន ឆ្លាតទេដែលឆ្លើយបានតែសម្រាប់អរិយបុគ្គលថ្នាក់ណាក៏លោក អាចឆ្លើយបានដែរអត់មានចែកឆ្លាតមិនឆ្លាតទេដល់ពេលព្រះអង្គសួរក្នុងវិស័យរបស់សោតាថជនរៀនចប់3ដកមិនឆ្លាតមិនសំបីពពុរិស័តមិនក៏ឆ្លើយមិនរួចដែរ ទល់តែសោតាខ្លួនឯងហើយនឹងអរិបុលថ្នាក់លើបានឆ្លើយបាននងនងនងនងនងចឹងឆ្លាតប៉ុណ្ណាក៏ដោយក្មេងថ្នាក់បឋមឆ្លាតប៉ុណ្ណាក៏ដោយបើគេយកចំណោតថ្នាក់លើយកមកដាក់ទៅវាមិនរួចទេដល់ពេលព្រះអង្គសួរក្នុងវិស័យសកតាពធជនក៏ឆ្លើយមិនរួច សោតាក៏ឆ្លើយរួចដែរនឹងតលតែសកតាខ្លួនឯងហ្នឹងហើយនឹងលើហ្នឹងបានឆ្លើយបាន អានោះដូចតែថ្នាក់អញ្ចឹងមែនទេមួយថ្នាក់មួយថ្នាក់មួយថ្នាក់បើសួងថ្នាក់នេះអាអ្នកនៅពីលើមើលមកឃើញហ្នឹងហើយហើយអ្នកស្មើហ្នឹងក៏មើលឃើញដល់សួរអាថ្នាក់នេះអាថ្នាក់ក្រោមនេះមើលខាងលើនេះមិនឃើញវាបាំងហើយហ្នឹងហើយហើយដល់ពេលសួរក្នុងអនាគាសកតិសោតាហើយនិវត្ថុជនឆ្លើយបានដែរសួរព្រះរហន្តធម្មតាខាងក្រោមហ្នឹងក៏ឆ្លើយបាន មានតែព្រះរហន្តទូទៅដល់សួរក្នុងវិស័យសាវកឆ្វេងព្រះរហន្តទូទៅឆ្លាតបានដែរយើងវាមានកម្រិតរបស់វាអញ្ចឹងអត់ដល់សួរវិស័យរបស់សាវកស្ដាំសូម្បីសាវកឆ្វេងក៏ឆ្លើយបានដែរដល់សួរក្នុងវិស័យរបស់ពុទ្ធហ្មងសរិបុត្រក៏វិវៈដែរសរិបុត្រហូចម្លើយរាប់លានចម្លើយប៉ិនមិនដឹងថាយកមួយណាវាច្រើនពេកអត់ដឹងបំណងដល់ព្រះអង្គឲ្យនៃឲ្យឃ្លូ នឹងបានព្រះសិរីបុត្រឆ្លើយបាននឹងអញ្ចឹងដែលលើកមកនេះចង់និយាយថាហេតុអីបានជាអរិយបុគ្គលអ្នកលោកសម្រេចលោកអត់ចង់និយាយប្រាប់មនុស្សថ្នាក់ក្រោមលោកប្រៀបដូចមនុស្សរៀនចប់បរិញ្ញាបត្រហ្នឹងមកនិយាយអាចំណេះរបស់ខ្លួនឯងប្រាប់កូនក្មេងដែលមិនដែលចូលសាលាអញ្ចឹងទៅ យកអីណា x y ការ៉ិចអីណាមកនិយាយមិនកើតបើទោះជាបរិញ្ញាក៏គេយកមកបរិញ្ញារបៀបកូនក្មេងដែរមែនទេអ្នកដែលចប់ PhD អ្នកដែលចប់ស្អីអាថ្នាក់ខ្ពស់ខ្ពស់បើគេចង់មកបរិញ្ញាកូនក្មេងគេអត់បរិញ្ញាយកអាថ្នាក់លើនឹងយកមកបរិញ្ញាទេគេប្រកាសជាបរិញ្ញាក្នុង វិស័យរបស់កូនក្មេងនឹងអញ្ចឹងបានលោកមិនប្រាប់ទេថាលោកជាអីលោករៀន ដល់ណាហ្នឹងលោកមិនប្រាប់ទេ ហើយចុះមនុស្សដែលចេញមកប្រាប់ថាអញសោតាហើយអញអីសកតិអញអនាគេនឹងប្រាប់ធ្វើអីអានឹងគឺមនុស្សបរិញ្ញាបើទោះជាបរិញ្ញាបរិញ្ញាអប់គ្រូកុសលអានឹងយកឋានៈលើមកបរិញ្ញាកូនក្មេងហ្នឹងហើយវាអត់ត្រូវហើយសួរថាយើងវិនិច្ឆ័យចឹងបានដោយសារអីគឺបរិយត្តិធម៌ជាផែនទី ជាຂណាត់ជាក្រិតជាបន្ទាត់ដែលមនុស្សដ៏ច្រើនម្លងអានឹងចោលអញ្ចឹងហើយបានចាញ់បោកគ្រូព្រះរហន្តរហូតហ្នឹង ដល់ហាមដោយអាត្មានេះគេមិនសូវជឿដែរណាគេទៅមួយអាត្មាហងៃទៅខាងពាកអញ្ចឹងអញ្ចឹងប៉ិនអាត្មាថាទៅចុះអត់អីទេអាហ្នឹងអាហ្នឹងអាត្មាអាហ្នឹងអាត្មាអាហ្នឹងអាត្មាអ្នកទៅស្ដាប់ដែរបើតាមបានទៅដែរយូរពីលោកម្ចាស់នឹងប្រើទៀតអូអាហ្នឹងហ្នឹងអញ្ចឹងបាន គាត់គាត់ម្នាក់នោះគាត់ថាគាត់ថា ពាក្យហ្នឹងគិតទៅវាត្រូវដែរហើយអាត្មាក៏តែងតែឃើញក្នុងសង្គមសាសនាយើងហ្នឹងចឹងដែរយើងចូលចិត្តមើលតែអាពីក្រៅមែនទេមើលពីក្រៅអាភាពសមចេះចេះចេះចេះចេះហើយចុងក្រោយតាំងខូចចិត្តអញស្មានតែធំធៅឃើញទេ គាត់ថាចាស់ចាស់រកកូនភាសាអីច្រើនតែបាន មនុស្សពីរផ្សេងគ្នាខ្លះរើសគូសកច្រើនតែបានមនុស្សពីរផ្សេងគ្នាពួកអីទៅរកចង់រកអាសភាពរៀបសារចង់រកអាចេះគ្រប់ចាស់ទុំអញ្ចឹងណាចុះមនុស្សដំបងឡើយប្រម៉ូត ខ្លួនគេ គេមិនត្រូវធ្វើអញ្ចឹងមែនទេគេមិនចេញអាអាមែនតែនមកនឹងដល់ពេលនឹងហើយដល់ពេលការហើយ ស្រាប់ថាមែនចេញមនុស្សមួយទៀតមកថាអត់ទេ អាពេលចេញមកហ្នឹងអានឹងទៅជាមនុស្សពិតមែនទេណាអង្កាំងយើងឃើញសំនោះ អានឹងគេធ្វើអញញាតយកមកថ្ងៃជាប់អាគេធ្វើហ្នឹងសំអាលោកដើរទៅក្តោប ក្តោបមានងាកជួយងាកស្ដាំ Ha ha ha. ណាអាត្មាមុំរើខ្លួនមកធ្វើសាមញ្ញហ្នឹងបានរើបំរះដែរតាពីមុនទេសនាមួយម៉ោងអញ្ចឹងអាត្មាសុំឲ្យសើចតិចមកអត់សើចផងងើបអត់ងើបហ្នឹងអោនអញ្ចឹងរហូតងើបមកបាត់យ៉ាងនេះ ណែស្មាប្រាប់ឈប់ឲ្យធ្វើតាំងពីថ្ងៃនោះខ្ញុំកើតទេស្មាអៀនណាថ្ងៃនោះដើរសឹងឲ្យមួយដែរណាប៉ុន្តែមិនដើរចូលទៅហើយអាគេធ្វើចឹងក៏ដែរចឹងបានអាត្មាទៅគេទៅស្ទងអីជួនកាលអាត្មាលបចូលតាម ក្រោយហ្នឹងវាវាពេកអញ្ចឹងបានមិនចង់ឲ្យយើងឃ្លាត គ្នា ពេកកុំឲ្យអាគោរពហួសពេករហូតដល់និយាយគ្នាអត់កើតហ្នឹងហ្នឹងគោរពក្នុង ពិធីកម្មអាត្មាចេះតែគិតថា អាការគោរពក្នុងពិធីកម្មធ្វើឲ្យយើងឃ្លាត គ្នាអាការស្និទ្ធស្នាលអាការធម្មតាមួយនិយាយគ្នាសាមញ្ញសាមញ្ញធម្មតាអញ្ចឹងយើងអត់សូវមានទេ ហើយតែក្នុងពិធីដែលរៀបចំល្អិតល្អពេកឥឡូវយើងទៅមើលអាពិធីកម្មធំធំពីណាដែលលោកកំពុងទេសសុំទៅសួរបានមានលោកទេសអីទេសជាប់ទៅសាធុទៅយល់ក៏យល់មិនយល់ក៏ហីទៅមិនចឹងអោយតែពិធីធំតែមើលដែលពីណាទៅសុំក្បាលមេក្រូសួរកើតណាអញ្ចឹងវាកម្លាតគ្នាណាដល់កម្លាតគ្នា វាអត់យល់គ្នា Mm-hmm. អាត្មាសើចដបងសើចរឿងអីមានដឹងទេណ៎ហ្នឹងហើយយាយរើសបានសាច់ជ្រូកគាត់មករៀនធေါ်គាត់រើសបានគាត់យកទៅពាក់លើដើម ស្វាយដល់ពេលកំពុងអង្គុយរៀនគាត់រៀនអាឆ្កែវាលោចាំលើគាត់ស្រោចឆ្កែឆ្កែស្រែកពីកដាលកន្លែងរៀនទៅណាហើយដៃទៅចាំ អាត្មាសើចសើចដែលញាតិញោមគាត់អត់ចាប់អារម្មណ៍សើចគាត់នោះមកសើចអាត្មានេះអញគ្រូសើចអាត្មាអត់ដែរសើចសោះបានអាត្មាយកមកគិតហីចុះអញមិនក៏គ្រាន់តែសើចម្ដងញាតិញោមចាប់អារម្មណ៍ហ៎ហើយធៀបពិតនៅខាងក្រោយយើងនិយាយលេងសើចធម្មតាទេ ហើយមិនក៏ពេលនិយាយធួយយើងអត់សើចសោះចឹងទាំងវិញនៅមកអាត្មាទៅគ្មានចាញ់បោកយាយយាយទេថានិយាយសើចសើចដែរហ៎ អត់ចង់ឲ្យញាតិញោមឃើញឃើញជាមនុស្សពីរមកអត់ចង់គេឃើញពីរអញ្ចឹងឲ្យឃើញតែមួយណាញាតិញោមមកជួបអាត្មាស្ងាត់ស្ងាត់ក៏ប៉ុណ្ណឹងទៅទេសនានៅវត្តធំធំក៏ប៉ុណ្ណឹងប៉ុណ្ណឹងចឹងអាត្មាលែងបារម្ភរឿងធ្វើរឹកទៅជួបគេត្រូវម៉េចជួបគេត្រូវម៉េចឡើងមានអារម្មណ៍ហ្នឹងមក ឃើញស្រួលខ្លួនហ្នឹងណាស្រួលខ្លួនអានឹងធ្វើហ្នឹងហើយប៉ិនប៉ិនអាហ្នឹងក៏វាប្រយ៉ាង ដែរវា talent មួយដែរ talent បកកែធ្វើតាមហ្នឹង ណាអានឹងវាជា talent មួយដែរអាចធ្វើតាមគេណាព្រោះព្រោះអីព្រោះមនុស្សថាកុំធ្វើតាមគេធ្វើតែតាមយ៉ាងតែមនុស្សធ្លាប់ធ្វើតាមគេនៅជាងការធ្វើតាមគេអត់កើតទេជាធ្វើថាទៅណាដូចមនុស្សនិយាយថាទ្រព្យសម្បត្តិវាមិនវាជារឿងសំខាន់ណាស់ហេ ស្អីអីបានវាសំខាន់ប៉ិនមនុស្សដែលនិយាយពាក្យហ្នឹងសមតែមនុស្សធ្លាប់មានណាបើនិយាយសមបើអ្នកខទៅនិយាយអាហ្នឹងមិនអត់កើតទេណាហ្នឹងហ្នឹងហ่ะអញ្ចឹងពាក្យពាក្យសំដីអញ្ចឹង មាន តម្លៃតើមនុស្សធ្លាប់មានហ្នឹងអាកិត្តិយសអាគេឈ្មោះស្អីស្អីវាមិនចឹងតើមនុស្សធ្លាប់ល្បីមនុស្សវាធ្លាប់ គឺគោរពច្រើនហើយមកនិយាយចឹងឲ្យលះមែនអាហ្នឹងស្ដាប់ទៅបើមនុស្សចង់ល្បីចង់ងក់ពេលនិយាយពាក្យហ្នឹងវាអត់ត្រូវមនុស្សម្ចាស់គ្រូដល់កំពូលហើយប៉ារ៉ាបូលដល់កំពូលហើយទៅដល់ចំណុចខ្ពស់ផុតហើយអាហ្នឹងយើងយើងវាមានបទពិសោធន៍មែនតើព្រោះពីមុនថ្មអត់យល់ទេកាលពីក្មេងធ្លាប់មើលរឿងកាលរឿងម្ចាស់ពិភពគុណណា ពីដំបងដើម្បីឲ្យបានទៅជាម្ចាស់ពិភពគុណហ្នឹងនិយាយពីវ័យអូដល់វ័យហ្នឹងដល់វ័យយូរយូរយូរយូរអស់អ្នកប្រកួតហ្នឹងខ្លាយទៅជាម្ចាស់ពិភពគុណវារឿងច្រើនអាណានេះកើតរឿងនេះគេទៅប្តឹង ម្ចាស់ពិភពគុណហើយរឿងឯណាប្តឹងនោះអបសុកហើយវាអស់គូប្រកួតទៅបាន ទៅប្រក្រាបទៅអីមិនមែនជាទៅប្រកួតទេ វាលេងសបាយដូចកាលដើរប្រកួតណាដល់អញ្ចឹងទៅ feel គេថាឡើងដល់អាខ្ពស់អាភ្នំខ្ពស់ហ្នឹងណា feel តិចអញ្ចឹងរហូតពេលចោះទៅវិញអញ្ចឹងបានចុងក្រោយលាចាកពីពិភពគុណទៅធ្វើស្រែធ្វើចកាយកដាវទៅលាក់ទុកហើយពីក្មេងខ្មៅអត់យល់ទេថាអានេះរឿងគេតែងមនុស្សមែនតើមិនអញ្ចឹងទេខ្មៅគិតណាមនុស្សមែនតើមិនអញ្ចឹងទេព្រោះមុំបានធ្វើម្ចាស់ភពគុណ មិនងាយណាហ្នឹងហ្នឹងហើយចុងហ្នឹងហើយអញ្ចឹងបានដល់អាត្មាឆ្លង កាត់ជីវិតបែបហ្នឹងអាត្មាយល់យល់មកពីមុនអូអង្គុយមើលណាមាន គេមុនទេសអត់កាត់ទឹមចាប់ដើមណានឹងយោះបាន គេមុនទេសច្រើននឹងក្អេងហ្មងមួយថ្ងៃពីរបីកន្លែងអីចឹងទៅ ឥឡូវកលេចមើលទៅក្រោយវិញអង្គុយទៅហត់អង្គុយឃើញទៅហត់ចាក់គ្រូដល់កំពូលហ្នឹងហើយតែមិនដល់ដល់ចិត្តប្រាំតទៅទៀតហ្នឹងហើយអាមានទូរស័ព្ទដបងមួយថ្ងៃអង្គុយចាំមើលអាណា ទេមកអត់ជីជីតាមតាក់ស៊ីមានទូរស័ព្ទដបងអត់មានអាណាទេមកអញឯងមួយសោះ ហ្នឹងហ៎ចុងក្រោយមានអីមានបិទលេខទូរស័ព្ទមានតម្លាក់លេខទូរស័ព្ទឃើញអត់វាអត់មានអីទេវាអត់មានអីទេប៉ុន្តែយើងនិយាយសំថា អូធុញរឿងទូរស័ព្ទអីច្រើនទោះធ្លាប់យើងធ្លាប់បានអាហ្នឹងដោយព្រះសម្មាសម្ពុទ្ធហ្នឹងគុំតព្រះអង្គជាស្ដេចមានការបំរើដោយកាមគុណដ៏ច្រើន ម្លេះសំពាក្យដែលព្រះអង្គសម្ដែងថា កាមគុណមាន សុខតិចមានទុកច្រើនពាក្យពាក្យហ្នឹងអត់អាចពួកអ្នកមានពួកអ្នកសបាយទទួលយកបានទេហើយដូចអាត្មាអីមិនដែលទៅប្រឡូកអាហ្នឹងនិយាយហ្នឹងមិនសូវសមទេអត់សូវសមពួកគេដឹងថាអាត្មាមិនតាន់ដែរមិនតាន់បានឃើញណាដោយព្រះអង្គមានទាំងអស់អញ្ចឹងឆ្លងកាត់រហូតដល់ព្រះអង្គលះបង់ចោលហ្នឹង ឃើញឃើញពាក្យវាមាន ប្រសិទ្ធភាពទេហ្នឹងហើយហើយព្រះអង្គហ្នឹងហើយព្រះអង្គស្រីស្នំហប់ហប់ភ្លេចតន្ត្រីនិយាយពីអីពីអីពីកណ្ដអង្គរៈអត់មាន ប្រុសមួយទេ មិនត្រឹមតែស្នំទេសំបីតែទៅហ៊ានយាមព្រះអង្គអត់មានប្រុសមួយទេសស្រីទាំងអស់និយាយរួមនឹងនិយាយរួមមកជុំវិញព្រះអង្គទាំងអ្នកយាមទាំងអ្នកអីទាំងអស់សស្រីទាំងអស់អត្តកថាលោកពយលថាបៃតាអត់ចង់ឲ្យមានប្រុសទៅយាមដោយសារអីក្រៃលោស្រីស្នំស្រីបំរើអីទាំងអស់វាស្រឡាញ់គ្នាមួយអ្នកយាមហ្នឹងវាចំណែនមួយព្រះអង្គ ចឹងគេរៀបចំឲ្យព្រះអង្គមកសិទ្ធគឺសិទ្ធតែស្រីទាំងអស់ងាកតាណាក៏ស្រីដែរមានប្រុសតាឆានអាមាតមួយដែរភ្លាត់បណ្ដាភ្លាត់ដាហើយដៃតែជើងហ្នឹងហើយចឹងអារឿងធ្វើតាមគេហ្នឹងវា talent មួយដែរប៉ុន្តែមានពេលខ្លះធ្វើឡើងភ្លេចខ្លួនដូចអាត្មាចេះប្រាប់លោក កូនក្មេងៗណាជាងកាលលោកលោកទិញអាសភៅកូនមាសឪពុករបស់លោកគ្រូគេដល់ពេលលោកទៅទេទេសតាមសភៅហ្នឹងហើយអ្នកស្ដាប់ទៅយាយយាយកូនមាសឪពុកអានឹងអានឹងអានឹងជ្រុលអានឹងតែក្មេងៗនោះស្ដាប់សិតតែយាយតាកូនប្រុសស្រីត្រូវជាមនុស្សអីអីអីអីដល់តែមើលអ្នកស្ដាប់ សើនិយាយនិយាយអានេះលោកលោកពេញចិត្តពេកប៉ុន្តែលោកភ្លេចភ្លេចមើលអ្នកស្ដាប់ហ្នឹងហើយលោកទិញគេហៅថារៀសនិយាយពាក្យស្ដាច់ណាហ្នឹងទោះបី imitate គេក៏ត្រូវមើល audience យើងដែរណាមែនទេត្រូវមើល audience ដែរព្រោះពាក្យហ្នឹងវាត្រូវហើយពាក្យហ្នឹងបើគ្រូគេគាត់និយាយតំណងហើយព្រោះកាលហ្នឹងក៏អាយុ50ជាងហើយអញ្ចឹងអាយុ50ជាងនិយាយទៅកាន់ក្មេងៗដូចកូនហើយវាតំណងហើយហើយឯងទៅអាយុ7 10 អញទិញយកចាំទិញយកចាំទៅទេសប្រាប់យាយយាយកូនប្រុសស្រី ត្រូវតេកជាមនុស្សអីចេះចេះពេលដេកកូនត្រូវដេកពេលដើរកូនត្រូវដើរទៅទៅមើលសិតទៅអស់ថ្មីណែ imitate គេក៏ត្រូវមើល audience យើងដែរមានអីទៀត កម្មផ្ដាច់កម្មដូចជាកុសលផ្ដាច់អកុសលអកុសលផ្ដាច់កុសលឃើញទេឧទាហរណ៍ដូចអឺអឺព្រានសន្ទូចម្នាក់គាត់ស្ទូចតែត្រីណាអញ្ចឹងតាមតែកម្មគាត់គាត់អាចធ្វើបុណ្យអីសោះប៉ុន្តែចិត្តស្លាប់ព្រះធេរៈមួយអង្គលោកដឹងថាគាត់ឈឺធ្ងន់ក៏ទៅ តទៅទៅអាឈឺចិត្តងាប់ហើយហ្នឹងប្រពន្ធប្រាប់ថាមានលោកមកបាច់ឲ្យលោកចូលទេខ្លាចលោកទៅបិណ្ឌបាតអីហើយបានប្រពន្ធទៅប្រាប់ថាលោកម្ចាស់ប្តីកណាគាត់ថាគាត់អត់មានអីដាក់បាតទេ ទេអាត្មាមិនមែនមកបិណ្ឌបាតណាអាត្មាមកលឺថាអឺបាសក់ហ្នឹងគាត់ឈឺឯនោះឮថាមកមើលអត់ចង់បាន អីចឹងសុបាយចិត្តអីលោកនេះអញអត់ឲ្យអីហ្នឹងមកដែរណា ចឹងគេចំណាំតែលោកមកអស់អាចចំណាំចឹងមិនតែឥឡូវតែវាដើមហ្នឹងហើយអញ្ចឹងទៅ ចូលមកបាន លោកថាបាសក់ពេលនេះអ្នកមិនមានអីជាទីពឹងទេហ្នឹងអ្នកមិនអាចតស៊ូបានទេ ជាមួយនឹងមច្ចៈនេះ សូមបាសក់ត្រូវតែមានទីពឹងអញ្ចឹងខ្ញុំកណាធ្វើម៉េចសូមលោកម្ចាស់ជាទីពឹងរបស់កណាទេអាត្មាក៏តាំងនៅក្នុងនឹងដូចគ្នាដែរដូច្នេះអ្នកចូលយកបរតនត្រ័យជាទីពឹងចោះហើយរក្សាសិលចោះហ្នឹងក៏ព្រមទៅព្រមទៅក៏បង្អោនចិត្តពេលហ្នឹងក៏បង្អោនចិត្តពោះពុំមនុស្សលែងទៅពុំមនុស្សខ្លះឃើញលោក ទៅដោយសារអីគិតថាលោកចិត្តតែចង់បានអីដល់ពេលលោកទៅអត់ចង់បានអីចឹងវាសប្បាយចិត្ត ឃើញថាលោកមកដោយចិត្តមែនតើហ្នឹងហើយដូច្នេះទៅដោះអាចិត្តស្អប់ពីមុនព្រោះពីមុនឲ្យតែឃើញលោកស្អប់ដោយសារអីវាគ្មានអីដែលលោក តាមកគឺរោនេះរោនោះប៉ុន្តែពេលហ្នឹងដោះចិត្តស្អប់នឹងចេញស្រឡាញ់លោកចូលចិត្តលោកអត់មានអីឲ្យឯងឈឺឯងមកមើលអញទៀតដូច្នេះក៏ជ្រះថ្លាពុទ្ធាំងសារណង្គិឆាមិថាតាមលោកថាដោយសេចក្តីជ្រះថ្លាលែងទៅអញ្ចឹងកុសលពេលហ្នឹងកើត ហ្នឹងហើយអញ្ចឹងដល់ពេលឲ្យចប់តាត្រៃសនៈគុំក៏រឹងដាតថាលេងរួចស្លាប់ទៅអញ្ចឹងអកុសលកើតពេលហ្នឹងទោះបីជាខ្លីក៏ពិតមែនក៏ប៉ុន្តែមានអំណាចណាជាជាជាឧបបច្ចវេសនីយកម្មហ្មងវាកាត់ផ្ដាច់អីកាត់ផ្ដាច់អាកម្មស្ទូចត្រីទាំងអស់ដែលឲ្យទៅអបាយភូមិហ្មង ឃើញទេកាត់ផ្ដាច់អាហ្នឹងឃើញទេហ្នឹងហើយដូចហ្នឹងហើយប៉ុន្តែទៅអាជាតិក្រោយទៀតទៀតតែយើងអត់បំពេញកម្មល្អទៀតវានៅតែមកឲ្យផលអញ្ចឹងហ្នឹងហើយអញ្ចឹងមិនថាពាក្យថាកម្មផ្ដាច់កម្មមាន តែមិនមានពិធីផ្ដាច់កម្មទេវាទល់តែទុកុសលចូលទៅបានវាផ្ដាច់អកុសលកើតហ្នឹងហើយអញ្ចឹងឧទាហរណ៍អាចារ្យនាំយើងធ្វើអាហ្នឹងអាចារ្យថាហ្នឹងអកុសលយើងមានកើតមែនទេណា ដូចដូចការចេះចូលមកវាផ្ដាច់ការល្ងងអញ្ចឹងណាមិនមែនរឿងចេះរបស់អ្នកដតីទោះតែយើង ចេះខ្លួនយើងបានវាផ្ដាច់អាល្ងងរបស់យើងនឹងបានមុខខេបាយអញ្ចឹងអឺបយ៉ាងករមេដានាងនឹងមិនបណបសុអអូអូខេដល់ពេលនាងនឹងស្ដាប់ធម៌ហើយមែនទេ មែនទេអានឹងកម្មបៀតបៀនបៀតបៀនពេលដែលបដិសន្ធិហើយតាមពិតនៅក្នុងចាតមហារិជការរបៀបពពួកដូចយៈអញ្ចឹងប៉ិននៅក្នុងចាតមហារិជការអញ្ចឹងចារមហារិជការវាមានច្រើនមានពួកអសលមានពួកយៈមានពួកអីច្រើនពួកទេវតាប៉ុន្តែដែលកើតមកវាលំបាកយ៉ាយ៉ាំដោយសារអីអកុសលនឹងបៀតបៀនក្រោយពេលដែលបដិសន្ធិហើយដូចតែមនុស្សយើងអញ្ចឹងដូចអឺអឺលោតិកៈ បដិសន្ធិដោយតហេតុកៈប៉ុន្តែដោយសារអីដោយសារធ្លាប់ដុតរោងទៀនអីពីមុននោះអញ្ចឹងធ្វើឲ្យអ្នកដែលត្រូវទទួលទានពីមុនហ្នឹងគេអត់បានទទួលទានដល់មកបដិសន្ធិមកដោយតាមពិតបារមីមួយសែនកាប់ហើយហើយបដិសន្ធិដោយតហេតុកៈទៀតប៉ុន្តែដល់ពេលកើតមកត្រូវកើតក្នុងតកូលអ្នកសុំទានហើយដល់សុំគេ គេមិនអោយទេ អ្នកសុំទិញផ្សេងផ្សេងតែទៅសុំគេឲ្យគាត់នឹងអត់ដើរតែរើសក្របបាយដែលគេបោះចោលហ្នឹងអាកម្មបៀតបៀនឃើញទេហ្នឹងហើយដល់ពេល បានជួបព្រះសរិបុត្រជួបព្រះសរិបុត្រសរិបុត្របញ្យលទៅក៏សុកចិត្តបួសបួសដើរទៅបិណ្ឌបាតនៅក្រុងសរិបុត្រក៏អត់បាយដែរចង្រៃដល់គេដល់អីហ្នឹងដល់ពេលដើរយូរយូរ សិរីបុត្រលោកពិចារណាមើលថ្ងៃនេះអត់មានអ្នកដាក់បាតលោកមើលថាអូមនុស្សអត់បនដើមមួយអញ្ចឹងលោកឲ្យនៅនឹងឯងចាំលោកទៅទៅទៅតែមួយផ្លេតគេថាអ៊ុញលោកម្ចាស់មកអាដើមមកព្រឹកហ្នឹងមានណាមើលបាំងអស់ហ្នឹងបាំងអស់ហ្នឹងហើយដល់ពេលបានហើយថ្ងៃវាល្មមឆាន់លោកក៏ឆាន់ផ្ញើចង្ហាន់ខ្លះទៅលោសកៈហ្នឹងអានេះយកមកដើរដើរដើរដល់ពាក់កណ្ដាលផ្លូវយីអញយកអាហ្នឹងទៅណា វាភ្លេចបាត់ទៅទៀតទៅអើយកទៅចាក់ចោលបាត់ទៅអឺឃើញទេហ្នឹងអញ្ចឹងបានថាព្រះអង្គថាកុំបើងាយបាបថាតិចមិនឲ្យផលណាតែឲ្យផលពិបាកអញ្ចឹងមែនទេមែនហ្នឹងហើយវាទល់ដោយដោយដោយអសន្តិណៈហ្នឹងទល់មកដូចឈួតដូច ការពីកណោតដែលมันមានសមត្ថភាពក្នុងការគិតហ្មងហ្នឹងអាហ្នឹងបានពួកហ្នឹងវាខ្វះហេតុពួកយាអីក៏នៅអាចសម្រេចមានហ្នឹងហើយបានពួកយាវាមានទេវៈអសលមាននិរយៈអសលបេតិអសលអញ្ចឹងពួកហ្នឹងបើចាត់ចុះនៅអសល គឺទេវៈអសលពួកទេវតាហ្នឹងហើយនិយាយរួមទៅអឺ បដិសន្ធិអហេតុកៈនឹងអត់ពូជបញ្ញាសោះហ្មងអត់អត់មានហ្នឹងទោះបីជួបប្រពុតក៏មិនអាចកែប្រែបានហ្នឹងអាបនេះថ្មមិនដែលឮថានិយាយស្អីស្មាវាមិនដឹងឮតែខ្មែរយើងនិយាយក្នុងកពីដេកាកពីដេកាវាមិនដែលឃើញពាក្យនោះហ្នឹងហើយ បាទបាទកុសលឧបធម្មកុសល អកុសលឧបធម្មអកុសលដល់ពួកដូចគ្នាណាពួកដូចគ្នាដោយបកណាវាគ្រប់គ្រងបកនឹងអញ្ចឹងហ្នឹងហើយមិនមែនបករដ្ឋាភិបាលទៅគ្រប់គ្រងបកប្រឆាំងទេ មែនទេអញ្ចឹង support បាក់ណា គឺគេគ្រប់គ្រងបាក់ហ្នឹងហើយគេបោះឲ្យបាក់ហ្នឹងហើយហ្នឹងហើយបើផ្ទុយគ្នា មានតែឧបបិលកកម្មផ្ទុយគ្នានៅឧបខេតកកម្មក៏ផ្ទុយគ្នាប៉ុន្តែក្នុងករណីខ្លះស្របគ្នាក៏វាផ្ដាច់ដែរឧទាហរណ៍ដូចអរហត្តកុសល ផ្ដាច់ទាំងអស់ផ្ដាច់ទាំងអកុសលផ្ដាច់ទាំងកុសលឃើញទេហ្នឹងហើយ អនន្តរយកម្មផ្ដាច់ទាំងកុសល ផ្ដាច់ទាំងអកុសលព្រោះអីឧទាហរណ៍ដូចយើងធ្វើទៀនអីធម្មតាអញ្ចឹងអឺធ្វើបាបធម្មតាសម្រាប់សត្វអីតូចតាអញ្ចឹងបាបនឹងវាត្រូវឲ្យផលល្មមឯងប៉ុន្តែដល់ពេលត្រនន្តរយកម្មអានោះផ្ដាច់ទាំងអស់វិញផ្ដាច់ទាំងកុសលផ្ដាច់ទាំងអកុសលហ្នឹងហើយហ្នឹងហើយហ្នឹងហើយ ឥឡូវឡើអាត្មាលើកឧទាហរណ៍មួយបរោះម្នាក់ហ្នឹងធ្វើបន់ហើយក្រោយមកក៏ធ្វើអំពើអកុសលក៏លួចគេលួចគេ តាំងពីយូរគេអត់តាន់ថាអីណាប៉ុនចុងក្រោយបំផុតគាត់សម្លាប់មនុស្សអញ្ចឹងអាធ្វើបុណ្យធ្វើកុសល ជួយគេវាសមទៅបានទទួលការសរសើរការរាប់អានណា តែអត់តាន់បានទទួលផងក៏ធ្វើបាបទៀតលួចគេទៅអីទៅអាហ្នឹងក៏បើគេចាប់បានក៏ត្រូវជាប់គុកដែរប៉ុន្តែចុងក្រោយគាត់ទៅស្លាប់គេដល់ស្លាប់គេនៅក្នុងប្រទេសមួយដែលគេដាក់ទោសប្រហារជីវិតឧទាហរណ៍អញ្ចឹងណាអញ្ចឹងសួរថាតើអាណាផ្ដាច់អាណាថាទោសស្លាប់គេនឹងផ្ដាច់ទាំងអស់ផ្ដាច់អាអំពើល្អរបស់គាត់ធ្វើនោះផ្ដាច់អាគាត់ធ្លាប់សម្លាប់សត្វអីទូចតែក៏ផ្ដាច់អស់ ផ្ដាច់អាគាត់លួចគេនឹងក៏ផ្ដាច់អស់ដោយសារអីអាលួចគេត្រូវជាប់គុក5ឆ្នាំប៉ុន្តែដល់ស្លាប់គេគេត្រូវបហាជីវិតអញ្ចឹងតែបហាជីវិតអីមានស្អីទៅទទួលអាគាត់ជាប់គុកនោះទៀតឃើញវាផ្ដាច់ទេយល់ទេណាផ្ដាច់អញ្ចឹងបែកសងណាផ្ដាច់ហ្នឹងហើយត្រូវហឹម ហ្នឹងអាណាខ្លាំងជាងវាផ្ដាច់គេណាត្រូវលោកកាមិសៈលោកកាមិសៈគឺគឺអឺគ្រឿងប្រឆោតរបស់លោកនេះគ្រឿងប្រឆោតរបស់លោកមិនលោកសង្ឃទេណាហ្នឹងហ្នឹងពាក្យថាលោកលោកហ្នឹងគឺ ស្អីដែលមកតាមភ្នែកតិចជាមកពាក្យថាប្រឆោតដោយសារតែវាមានអានិសង្ឃចឹងអានិសង្ឃរបស់វាហ្នឹងតែចាត់ទុកថា ជាគ្រឿងប្រឆោតរូបល្អសំឡេងពីរោះណានិយាយរួមទៅសំបីតែអារូបមិនល្អក៏ប្រឆោតយើងដែរចឹងរូបល្អប្រឆោតយើងឲ្យជាប់ ជាពាក់រូបមិនល្អវាញុះញង់យើងឲ្យទៅមួយវាហើយឲ្យយើង ប្រាថ្នាអាល្អជំនួសហ្នឹងវត្ថុកម្មហ្នឹងឯងមានពេលខ្លះព្រះអង្គហៅថាកាមគុណបញ្ញកាមគុណអីហ្នឹងប៉ុន្តែជាងកាលហៅថាអមិសៈប៉ុន្តែគាត់ថាអមិសៈហ្នឹងបើកាលណានិយាយថាលោកាមិសៈនិយាយទាំងអស់ស្អីក៏ដោយប៉ុន្តែបើនិយាយថាអមិសទានធម្មទានអញ្ចឹងសំដៅទៅស្អីដែលបានមកដែរ ប៉ុន្តែលោកាមេសៈមិនបាច់បានអីវាបិឆោតយើងនិយាយរួមតែឲ្យយើងខឹងឲ្យយើងស្អប់បានមានន័យថាយើងចាញ់ឆោតវាហើយហ្នឹងហើយតាមភ្នែកតាមតិចតាមញមោះតាមអណ្ដាតតាមកាយតាមចិត្តស្អីក៏ដោយ ដែលខណៈយើង ដឹងហើយកើតកិលេសមានន័យថាវាបិឆោតយើងបានហើយត្រូវហ่ะត្រូវហ่ะហ្នឹងហើយបើកុសលកើតអានឹងបានមិនចាញ់ឆោតបញ្ញាកើតបានមិនចាញ់ឆោតតែអកុសលកើត គឺគ្មានពីណា ថាមិនឆោតមួយទេចាញ់បឆោតវាហើយហ្នឹងហើយហើយសូនបទជនណាមិនឆោតណាទាំងអ្នកទេសហ្នឹងក៏ឆោតដែរហ្នឹងហើយសំខាន់គឺយើងដឹងដឹងដឹងថាអូនៅឆោតមែនយូរយូរទៅយើងក៏លែងទៅប្រកាន់ពាក្យហ្នឹងអានេះឆោតឆោតតាមបើយើងឆោតមែនអ្នកជេរយើងថាឆោតហ្នឹងក៏កំពុងតែឆោតដែរ គាត់ឆោតអីគាត់ចាញ់ឆោតខ្លួនឯងរហូតដល់មើងងាយយើងហ្នឹងគាត់ច្រឡំថាខ្លួនគាត់ឆ្លាតណាគណៈពេលមើងងាយអីគេអកុសលហ្នឹងគាត់ក៏ឆោតដែរស្មើខ្លួនឯងគ្រាន់បើឃើញឆោតអត់ណាសើច្រឡំហ្នឹងហ្នឹងហើយឆោតនិយាយរួមសរុបមកវិញថាឲ្យតែឱកាសណាអកុសលកើតគណៈនោះហើយឆោត គឺចាញ់បោកលោកាមិសៈហ្នឹងឯងហ្នឹងហ្នឹងគ្រឿងបញ្ឆោតរបស់លោកនេះហ្នឹងហើយចឹងມັນសំខាន់ណែឯងរៀនចប់អីណែឯងខ្លាចជាទ្រូធំប៉ុណ្ណាណែឯងមេបៈធំប៉ុណ្ណាប្រធានាធិបតីស្ដេចអឺទាំងអស់ស្អីក៏ដោយឲ្យតែចិត្តគិតហើយនាំឲ្យអកុសលកើតខ្លួនឯងនឹងក៏ដោយហ្នឹងកាលណាឆ្លោះកញ្ចក់មើលញឹមទៅសំកើតរាគៈ ឆោតចុចមើលទៅវាឃើញជ្រួញជ្រួញអន់ចិត្តឆោតហ្នឹងហើយហ្នឹងហើយគេលើកធ្វើស្ដាច់គេគោរពមិនដិតដល់ខឹងឆោតហ្នឹងហើយវាគ្មានស្ដាច់អីមែនទេមិនមែនទេទៅមានបញ្ញត្តិហ្នឹងឆោត Mm-hmm. ឃើញទេដូចថៃអញ្ចឹងគេមានអីច្បាប់គេប្រមាថព្រះមហាក្សត្រអត់បានអញ្ចឹងប្រមាថប្រជាជនបានឃើញឆោតទេមនុស្សដូចតែគ្នាបើមនុស្សជាថាខ្លួនឯងឆ្លាត ទៅបញ្ញត្តិឲ្យរើសអើងវណ្ណៈអឺឃើញទេហើយដល់មេគាប្រពុតអត់ទេអញ្ចឹងបានបណ្ឌិតអាំបេតកាវណ្ណៈព្រាមអីពីមុនមកគឺថា untouchable គឺប៉ះមិនបានវណ្ណៈប៉ះអត់បាន ហ្នឹងហើយគាត់ប្រឆាំងអាហ្នឹងដូចគាត់យក democracy មកចូលហ្នឹងគាត់យកមេគាព្រះសម្មាសម្ពុទ្ធហ្នឹងគាត់ថាក្រៅពីមេគាពុទ្ធបំបែកពួកនេះអត់បានទេគាត់ក៏ត្រូវដុំថ្មគេគប់ញឹកដែរហ្នឹងហើយអញ្ចឹងមិនអត់មានអីសោះអ្នកដែលមានគុណធម៌ខ្ពស់បំផុតដោយព្រះសារីបុត្រអីចឹងថ្ងៃមួយលោកលោកលោកដើរចេញទៅចឹង ខ្យល់អាជាយវលងគ្រាន់តែផោយប៉ះវិខមួយអង្គហើយវិខបធជនវិខនឹងវិខឹងព្រះសរិបុត្រយូរហើយប៉ុន្តែរឿងអីវាមិនឃើញណាហើយបានទូពិតព្រះអង្គថាបើពិតព្រះអង្គនៅចម្រើនសរិបុត្រអាងខ្លួនឯងជាអក្សសាវកមកប្រហាទូបង្គំឲ្យមិនសុំទោសចោះថាប្រហាចោះថាវៃចោះថាដើរបុកអញ្ចឹងណា ហើយតាមពិតអាជាជីវនវាខណៈផើយប៉ះបន្តិចណាលោកបញ្ញាប់ហ៎ណាគឺប្រកាន់ណាហើយដល់អញ្ចឹងព្រះអង្គហៅសរិបុត្រមកវិញរៃរាប់ប្រាប់អញ្ចឹងទៅព្រះសរិបុត្រថាក៏សុំទោសទាំងបើសិនជា ការដែលចេញទៅព្រោះការប្រញាប់របស់ខ្ញុំកណានឹងវាប៉ះពាល់ដល់អវសោសូមអវសោអភ័យទោសខ្ញុំកណាសូមអនុគ្រោះអភ័យទោសអក្សសាវៈមើលលោកនិយាយ ហើយបានព្រះអង្គសួរថាសិរីបុត្រតើអ្នកគិតយ៉ាងម៉េចចំពោះខ្លួនអ្នកផ្ទាល់បើសិនជាអ្នកដតីមកប៉ះអ្នកអីចឹងតើអ្នកត្រូវគិតយ៉ាងម៉េចព្រះអង្គថាលោកថាបើពិតលោកព្រះអង្គនៅចម្រើន ទូបង្គំគិតថារូបកាយនេះដូចជាកតបដែលគេបោះចោលអញ្ចឹងកតបដែលគេបោះចោលគេយកទៅជូតរបស់មិនស្អាតគេយកទៅជន់គេយកទៅអី កតួបមិនចេះខឹងអន់ចិត្តយ៉ាងណា ចិត្តទូបង្គំគឺអញ្ចឹងឯងអលោកលើកឧទាហរណ៍មួយទៀតថាគោឧសភៈដែលពីមុនវាមានស្នែងវាមានអីប៉ិនក្រោយមកវាបាក់ស្នែងវាបាក់ស្នែងនឹងវាបាក់រិចរិលហើយក៏វាអត់មាន បំណងនឹងជុលជាមួយនឹងនរណាព្រោះជុលវាដឹងខ្លួនវា ថាជុលវាមានបានអីទេវាអត់ស្នែង ចឹងចិត្តទូបង្គំនឹងវាអត់មានការចង់ប្រកួតជាមួយអ្នកណា ដូចគ្នាចឹងដែរលោកលើកច្រើនណាដូចទឹកទឹកដែលគេយកទៅលាងរបស់ស្អាតខ្លះមិនស្អាតខ្លះទោះគេយកទៅលាងម៉ូតលមុខអីយ៉ាងណាទឹកមិនប្រកែកមិនប្រកាន់យ៉ាងណា ចិត្តទូបង្គំចឹងឯងឬក៏ដូចជាដីគេត្រូវជុះដាក់គេត្រូវនោមដាក់គេត្រូវជន់គេត្រូវកាប់ដីមិនត្អូនយ៉ាងណា ចិត្តទូបង្គំក៏ដូចគ្នាអញ្ចឹង មានអួតទេក្នុងលោកហ្នឹងមានអួតទេអត់មានទេព្រោះលែងឆោតមនុស្សលែងឆោតបានធ្វើចឹងកើតហ្នឹងហ่าចុះមនុស្សឆោតតានតិចមិនបានអានោះមនុស្សឆោតចឹងណាអញប៉ុណ្ណឹងដែរណាចេញមកគឺអញប៉ុណ្ណឹងដែរណាឆោតហ្នឹងហើយអញ្ចឹងមិនថា យើងទោះបីយើងវាមិនតល់កម្រិតហ្នឹងតែយើងមើលកថាតែកាលណាយើងប្ររពយកបុគ្គលអញ្ចឹងយើងយកមកនិយាយទៅចិត្តយើងក៏វារសាយតាមនឹងខ្លះដែរហ្នឹងហើយអាអាគេដូរគេសន្យាឲ្យដូរលឿនគឺអត់ណាហ្នឹងហើយហ្នឹងហត់មកហត់ហត់មកត្រូវម្នាក់ហ្នឹងគឺថ្ងៃកងយីអីវាឈប់ទៅ ឈប់ដឹងដល់នេះសាច់គប់ជុំសាច់គប់ជុំចាតាទី2ទី3ចូលដល់ទី4ទីបាទយើងទៅយើងកែបានព្រោះយើងយើងមានកម្រងចាបាទពេលគាត់គាត់ជាដួកដួកដួកឡើងទៅយើងតាមអត់តានតាមអត់តានហត់ហ្នឹងចប់និយាយមក ទឹកមាត់ស្ដោះហ្នឹងយកលេបអាហ្នឹងវាបានមិនថាមិនអនុគ្រោះទេតាចូលដល់ហត់វាទៅលេងរួចជាមួយគាត់ហ្នឹងអាលាអឺលើអាត្មាបញ្ចប់បន្តិចអាត្មាសរុបមកវិញថាមនុស្សដែលច្រើនស្ដាប់ដូចស្ដាប់សេរីបុតមិញណា គេអាចថាធ្វើអញ្ចឹងធ្វើឲ្យមនុស្សខ្សោយគេយល់ទេប៉ុន្តែបំផុតសេរីបុត្រមានខ្សោយសេរីបុត្រនៅតែជាបុគ្គលខ្លាំងប៉ុន្តែមនុស្សច្រឡំច្រឡំថាកាលណាមិន លើកខ្លួន កាលណាមិន អួតកាលណាមិនសំដែងអាការៈឲ្យខ្លាំងខ្លាំងទេខ្លាចអន់បន្តិចពិតអត់ទេ ភាពខ្លាំងពិតប្រកបគឺសមត្ថភាពផ្លូវចិត្តឯនោះសមត្ថភាពផ្លូវចិត្តសមត្ថភាពការងារឃើញទេហ្នឹងហើយវាអត់មានរឿង promotion ទេវាពាក់ព័ន្ធថាអឺផ្លូវចិត្តយើងប៉ុណ្ណាហើយការងារយើងធ្វើបានប៉ុណ្ណាអាហ្នឹងវាជាតម្លៃពិតប្រកបអត់មាន ចង់ទៅប្រាប់គេជាតម្លៃទេអត់ទេហ្នឹងហើយអ្នកដែលគេធ្វើអត់ ត្រូវហើយចប់បាទថ្ងៃបានបន្តិចថ្ងៃបានបន្តិចបានយូរទៅបានឆ្កឹងត្រូវកែមិនដឹងទីបើកន្លែងណាកាអឺខណៈដឹងទៅបានអឺពពុទ្ធព្រះអង្គ ឲ្យយើងជ្រើសរើសដែរមនុស្សកាលណាសែបគប់មិនរីចម្រើនព្រះអង្គឲ្យថយហ្នឹងហើយអឺមនុស្សមនុស្សខ្លះគេថាសន្យាមួយគ្នាពីមុនមកហើយមិនក៏ត្រូវបែកគ្នាវិញវាអត់សំខាន់ថារាប់ពីអង្កលទេដូចតែថ្មិញយើងมันសំខាន់ថាវាដុះក្នុងមាត់តាំងពីអង្កលទេតែតកោស៊ីស្អុយទៅដកចោលហើយមានស្អីទេដាក់ថ្មិញឆ្អឹងតម្រៃក៏ដាក់ដែរ មិនចឹងបាទចឹងប៉ុណ្្នឹងណាចាធัวហ្នឹងដូចជាពាក់ព័ន្ធទៅដល់អ្នកដឹកនាំទៅដល់ស្អីស្អីទៀតហ្នឹងមានតើមានដូចជានយុគធัว6មាន ទូសពិតរាជធัว10អស់នឹងបើកមើលវចនានុក្រមសម្ដេចជួនណាតក៏មានដែរណានាយកធัวក៏មាន6ហ្នឹងហើយនឹងទុសពិតរាជធัวតសពិធៈនោះមិនធัวពិតទេគឺធัว10ប្រការតែសម្រាប់ស្ដេចហើយប៉ុន្តែពាក្យថាសម្រាប់ស្ដេចហ្នឹងមិនមែនតែព្រះរាជាអ្នកគ្រងរាជទៅឈ្មោះថា មានទស្សពិតរាជធរនឹងទេរាជអាមាត្យសពគ្រប់ទាំងអស់ហ្នឹងគឺត្រូវមានអញ្ញាធរដែនដីត្រូវមានធរហើយដែលអាចមាន ទៅបាននឹងផ្ដើមដោយការស្ដាប់នឹងឯងចឹងហើយបានជានៅក្នុងរចនាសម្ព័ន្ធគេត្រូវឲ្យមានព្រះគ្រូ មានព្រះរាជាគ្រូ មានសម្ដេចព្រះសង្ឃរាជអីអីហ្នឹងសម្រាប់ផ្ដល់នៅមតិយោបល់ ថ្វាយនៅគំនិតទៅដល់ព្រះរាជាឬក៏អ្នកធំអឺគឺត្រូវចេះហើយត្រូវមានសិទ្ធិអំណាចជាទីគោរពសក្ការៈដូចជាសម័យសម្ដេចតាសម្ដេចតាទួត ជាម្ចាស់របស់យើងហ្នឹងលោកតែងតែទៅសុំអវាទអំពីសម្ដេចព្រះសង្ឃរាជចូលទញ្ញាណោជួនាតណាអាចធួនឹងវាចូលទៅដល់ថ្នាក់ដឹកនាំនឹងវាត្រូវមាន ព្រះគ្រូឬក៏ជាសង្ឃជាកម្ពូលសង្ឃអញ្ចឹងអាចមានអឺព្រះយោបល់ថ្វាយយើងមើលសំបីតែនៅក្នុងថ្មធ្លាប់មើលរឿងភាគចិននេះដូចជារឿងបុរាណចិនគេមានព្រះរាជាគ្រូអីចឹងសម្រាប់ផ្ដល់មតិយោបល់ដល់ព្រះរាជា បើកត្រឹកកត្រីដូចអាត្មាដូចជាយើងគ្រប់គ្នាហ្នឹង ទៅនិយាយប្រាប់អ្នកធំហ្នឹងគេមិនស្ដាប់យើងទេ វាខ្វះខ្វះកន្លែងតនឹងមូលហេតុហ្នឹងហើយបានយើងក៏បីរលឹកសារដើម ទៅវិញថាព្រះសម្មាសម្ពុទ្ធចាំបាច់ត្រូវយោនយកកំណើត នៅ ក្នុងត្រកូលខ្សាត់វាខ្ពង់ខ្ពស់តែអញ្ចឹងទៅអាចទៅដឹកនាំអឺមន្ត្រីដឹកនាំព្រះរាជា ហើយនិយាយទៅគេអត់ប្រកាន់ហើយនៅក្នុងពាក្យសម្ដីរះសាមញ្ញឯដូចយើងទាំងអស់គ្នាដូចថ្មអីហ្នឹងគេមិនស្ដាប់ទេដូចពាក្យ ធ្លាប់និយាយមកថាពាក្យពិតនៅលើអ្នកតូចនិយាយស្ដីមិនស្មើមន្ត្រីនិយាយលេងគេនិយាយលេងសោះក៏វាក្រំបើជាងយើងនិយាយពិតហើយប៉ុន្តែសម័យបច្ចុប្បន្ននេះក៏អាចយើងគោរពទស្សពិតរាជធម៌បានដែរអ្នកដឹកនាំនឹងដោយសារយើងយកច្បាប់ជាធំឲ្យទៅយកច្បាប់ជាធំគឺថាធัวនឹងមានដែរ ចេះគិតចេះគូប្រជាជនអីសពគ្រប់គេឲ្យយោបល់បានសពគ្រប់នឹងមិនអាងអំណាចផ្ទាល់ខ្លួនដូចស្ដេចសម័យពីដើមដែលថាប៉ះដៃយកដៃប៉ះជើងយកជើងខឹងនរណាសម្រាប់នរនឹងឬក៏ស្រឡាញ់ប្រពន្ធនរណាយកប្រពន្ធនរនឹងអីដូចពីដើមអត់ទេ បើសិនជាយើងគោរពច្បាប់ ជាប្រទេសនីតិរដ្ឋប្រជាធិបតេយ្យយកច្បាប់មានសភាមាន រដ្ឋសភាមានព្រឹទ្ធសភារហូតដល់ទៅព្រះមហាក្សត្រណាគឺយើងអាចអាចគោរពធម៌នឹងបានពីព្រោះរចនាសម្ព័ន្ធនឹងមានឲ្យតែមានស្មារតីទាំងអស់គ្នាណាខ្លាចតែភ្លេចខ្លួនមិនបានគោរពតាមច្បាប់តាមរចនាសម្ព័ន្ធដែលមានហ្នឹងអាហ្នឹងយើងមិនដឹងថានិយាយថាម៉េចដែរទេសម័យបច្ចុប្បន្នប្រទេសយើងគឺមានព្រះមហាក្សត្រព្រះមហាក្សត្រ អ្វីត្បិតថាលោក មិនកាន់អំណាចក៏ប៉ុន្តែគឺលោកត្រូវមាន គឺថាមានមានធម៌ពលមានអឺគឺត្រូវនិយាយរួមទៅគឺត្រូវជាទីគោរពរបស់កូនចៅទាំងឡាយនៅអង្គុយមើលនៅឲ្យយបល់នឹងដែលជាព្រះមហាក្សត្រតែយើងគិតថាមិនលំអៀងចំពោះបកណាប៉ុន្តែអាចមើលខុសត្រូវ ឲ្យយោបល់ទៅលើកូនចៅទាំងឡាយហើយកូនចៅហ្នឹងពាក្យថាកូនចៅហ្នឹងឲ្យតែក្រៅពីស្ដេចគឺកូនចៅព្រះអង្គហើយណាមន្ត្រីរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ប្រធានាធិបតីអីក៏ដោយនៅក្នុងប្រទេសគឺថាជាកូនចៅ របស់ព្រះមហាក្សត្រថ្មីត្បិតថាលោកមិនកាន់អំណាចក៏ប៉ុន្តែអាចនិយាយអាចសំណូមពរអាចអ គឺឲ្យយោបល់ក្នុងកន្លែងណាដែលមិនពេញបតីនឹងចឹងឯងចឹងបានថាសូមប្រជាជនទាំងឡាយយើងក្រឡេកមើលមកបាវចនាជាតិរបស់យើង គឺជាតិសាសនាព្រះមហាក្សត្រជាតិសាសនាព្រះមហាក្សត្រអឺមិនមែនជាប្រទេសដូចខ្លាខាំគោទេ គឺប្រទេសយើងសពថ្ងៃគឺដូចក្រឡារែក កលារេតថ្មីត្បិតថាស្ដេចមិនធ្វើការអីប៉ុន្តែអឺស្ដេចសំខាន់ប្រទេសដែលជាព្រះរាជាណាចក្រជារាជានិយមហ្នឹងគឺថាស្ដេចសំខាន់យើងជាកូនចៅរបស់ព្រះអង្គហ្នឹងតែយើងមានគោលគំនិតគោរពព្រះមហាក្សត្រយើងបានប្រពន្ធដែរដែរសពថ្ងៃនៅមុខផ្ទះយើងនៅនឹងក្នុងផ្ទះយើងតើយើងពេញចិត្តដាក់ផ្លាកស្រាឬក៏ផ្លាក ព្រះមហាក្សត្រយើងជាងនឹងយើងគួរចាប់អារម្មណ៍សារឡើងវិញណាទល់តែប្រជាជនយើងនឹងយើងមានចិត្តស្រឡាញ់ព្រះមហាក្សត្រទៅព្រះមហាក្សត្រនឹងអាចជួយយើងបានណាហើយបើយើងមិនអោយលោកមានអំណាចមិនអោយលោកមានទឹកមាត់ប្រៃទេលោកក៏មិនអាចជួយកូនចៅបានដែរនេះអាត្មានិយាយបន្តិចទៅចុះក្រៅពីធម៌ សាមញ្ញធម្មតាហើយអានេះក៏ជារឿងធัวអាដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងសេចក្តីគោរពណាពាក្យថាអសេចក្តីសុខអាយុវែងតែងកើតចម្រុងចម្រើនដល់អ្នកដែលចេះគោរពអញ្ចឹងបើយើងមានព្រះរាជា សោយរាជកូនចៅទាំងឡាយនឹងត្រូវដឹងថាលោកជាបិតារបស់យើងទាំងអស់គ្នាសម្ដេចតារបស់យើងបានសោយទីបង្គត់ទៅ ហើយយើងបានអឺ អភិសេកព្រះមហាក្សត្រអង្គថ្មី គឺព្រះបាទសីហមុនីឲ្យឡើងសោយរាជគឺថាជាឪពុករបស់យើងទាំងអស់គ្នាហើយយើងមានចិត្តគោរពលើកតម្កើងលោកចឹងទៅតាមទ្រឹស្ដីបត់ នៃបាវចនាបាវចនាជាតិរបស់យើង គឺជាតិសាសនាព្រះមហាក្សត្រនឹងមិនមែនជាតិសាសនាស្រាពេញដីនោះទេយើងត្រូវសម្លឹងមើលទៅលើវិជាជនយើងទៅយើងចេះគោរពទេ ហើយបើយើងអត់គោរពលោកទេ លោកមិនមានអតិពលអ្វីដើម្បីជួយ សង្គ្រោះយើងនៅពេលដែលយើងមានបញ្ហាបានទេនឹងចឹងហើយប្រមុខរាជរដ្ឋាភិបាលក៏បាននិយាយថាព្រះរាជាមិនមែនរបស់នរណាម្នាក់ទេគឺរបស់យើងទាំងអស់គ្នា គឺជាបិតារបស់យើងទាំងអស់គ្នាបិតារបស់បកទាំងអស់គ្នានឹងបើយើងនៅទុកថា ប្រទេសនឹងមានព្រះរាជាសោយរាជ្យ ហើយមិនមែនបានន័យថាអឺយើងគោរពរាជាឈ្មោះថាយើងស្រឡាញ់បៈនេះបៈនោះមិនមែនទេគឺបៈទាំងអស់ហ្នឹងគឺត្រូវស្រឡាញ់ស្ដេចទាំងអស់គ្នាព្រះអង្គជាបិតារបស់យើងទាំងអស់គ្នាហើយនៅក្នុងបុត4យ៉ាងនោះខេត្រជាបុតហ្នឹងប្រទេស ដែលមានព្រះរាជា សោយរាជប្រជាជនទាំងអស់នៅ ក្នុងប្រទេសហ្នឹងគឺជាកូនរបស់ ព្រះមហាក្សត្រមាន អត្រជាបុតបុតដែលកើតពីខ្លួន អន្តេវាសិកបុត្របុត្រដែលយកកូនសិស្សកូនសិស្សមករៀននឹងចឹងបានថាដឹងខ្លួនឡើងទៅណាប្រជាជនខ្មែរយើងអាត្មាសង្កេតមើលសំបីតែភ្លេងជាតិភ្លេងអីលែងគោរពអស់ហើយសំបីសាសាលាហ្នឹងឬភ្លេងជាតិខ្លះហ្នឹងដើរធ្វើបង្ងើយហើយអាត្មាថាទៅថាអាត្មាហ្នឹងលើកជាតិគេទៀតអាត្មាទៅថៃ នៅក្នុងមន្ទីរពេទ្យអ្នកជំងឺល្មមល្មមអង្គុយកំពុងជជែកគ្នានឹងគ្រាន់តែឮភ្លេងជាតិស្ងាត់ឈឹងឡើងឈរទាំងអស់វាលែងតែអ្នកក្រោកមិនរួចនឹងហើយគេស្រឡាញ់ស្ដាច់គេណាយើងមិនគួរស្អប់គេទេ គួរខ្មាស់គេ ហើយយើងគួរស្រឡាញ់ព្រះជាយើងទៅប៉ុន្តែកូនខ្មែរភាកច្រើនមិនតាន់ស្គាល់ស្ដាច់ខ្លួនឯងផងកាន់លុយកាន់កាក់អត់គោរព យកលុយទៅគប់វងយកលុយទៅធ្វើនេះធ្វើនោះហ្នឹងគប់លបែងភ្នល់ឯរូបព្រះមហាក្សត្រនៅនឹងតែកាលណាអត់គោរពវិន័យហើយធ្វើបិទថាលោកមិនប្រើអំណាចប៉ុន្តែយើងត្រូវគោរពមេដាបេដារបស់យើងចឹងដែរមិនចាំបាច់ឲ្យកត់ជេរបចោយើងចាំយើងគោរពទេ ពាក្យថាគោរពមិនចាំបាច់គេប្រើអំណាចទេពាក្យថាគោរពមិនចាំបាច់គេប្រើអំណាចទេ គឺយើងគោរពតួនាទីគោរពគុណធម៌ អាត្មាស្ដាប់បានច្បាស់ណាស់កាលដែលលើកព្រះមហាក្សត្រថ្មីឡើងសោយរាជគឺថាដែនដីទាំងមូលនេះប្រទេសទាំងអស់ស្អីទាំងអស់ខេត្តទាំងអស់គឺលើកថ្វាយព្រះមហាក្សត្រអញ្ចឹងយើងនៅលើ ទឹកដីនេះគឺលើលើទឹកដីព្រះបិតារបស់យើងគឺព្រះមហាក្សត្របច្ចុប្បន្នតែយើងបានទុកលោកជាបិតាយើងទេតែយើងត្រូវគោរពលោកដោយវិធីណាយ៉ាងហើយក៏មាន ប្រជាយាលៈលោកមួយនៅតាមផ្ទះនីមួយៗដែរគ្មានធំពីនេះ ធំពេញពាសវិនិច្ឆ័យដូចគ្នាថ្ងៃនេះនិយាយដូចជាច្រើនបន្តិចហើយសូមចិត្តអ្នកស្ដាប់ទាំងឡាយកុំគិតថាអាត្មានឹងយ៉ាងម៉េចពិចារណាសិនថាតើយើងគួរគោរពដែរឬទេ ហើយបើព្រះមហាក្សត្រយើងយើងមិនគោរពយើងទៅគោរពស្ដេចថៃយើងទៅគោរពស្អីទៀតមិនមិនមែនទេ គឺគោរពគ្នាយើងស្រឡាញ់គ្នាយើងយើងខ្មែរស្រឡាញ់ខ្មែរខ្មែរកាន់ពុទ្ធសាសនា លើកតម្លៃពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងតែវាគ្មានអ្នកណាស្រឡាញ់ខ្លួនឯងជាងខ្លួនឯងឡើយហើយក្រៅពីខ្លួនឯងគឺបងប្អូនខ្លួនឯងគ្រួសារខ្លួនឯងជាតិសាសន៍ខ្លួនឯងប្រទេសខ្លួនឯងដែលយើងត្រូវស្រឡាញ់ហើយវាអាត្មាសួរមតិមើលតាមប្រព័ន្ធអ៊ីនធឺណិតអីអាគ្រាន់តែដាក់សំណួរមើលតើអ្នកទាំងឡាយនឹងមានមោទនភាពខ្លះទេកើតជាខ្មែរខ្លះមានមានមានមានប៉ុន្តែសង្កេតមើលទៅវាអត់មានតាណាដែលថាស្រឡាញ់ខ្មែរណាណា វាមិនបានសំដែងឲ្យឃើញថាវាស្រឡាញ់ខ្មែរនឹងស្រឡាញ់របៀបម៉េចផងមានបន្តិចដាក់ចិនអស់ដែរកម្មវិធីកើតមក ខ្មែរងាប់ទៅចិនអស់ដែរមិនដឹងស្រឡាញ់ខ្មែរនៅតាណាផងហើយវិធីខ្មែរដែលធ្វើស្លាប់ទៅអ្នកខ្លះអត់ស្លាប់ជាខ្មែរងាប់ជាចិនអស់អាលិញដែរមិនដឹងខ្មែរនឹងទុកនៅតាណាថ្ងៃក្រោយទៅជាភ្នងក៏មិនដឹងពីព្រោះគេមានតិចគេធ្វើចិនអស់ហើយខ្មែរគេទុកឲ្យអ្នកនៅផឹកស្រាដើរអាវ៉ាសែនៅកំសត់ទូរគត់នឹងខ្មែរ តែមានតិចទៅគេធ្វើខ្លួនគេចិនអស់ហៅម៉ាកងអធិអធិអស់លេងទៅឪពុកម៉ែឪពុកម្ដាយហ្នឹងវាអត់មានហៅមិនចេះមើលសម្ដេចតាលោកទីវង្គតទៅបុណ្យគណៈកម្មការរៀបចំបុណ្យជាតិគឺថាធ្វើពិធីជាខ្មែរបកោតជាខ្មែរស្អីស្អីជាខ្មែរល្អល្អមែនតើយើងអត់លើកតម្កើង នឹងចឹងប៉ុណ្ណឹងចុះថ្ងៃនឹងមិនជាវែងឆ្ងាយអីពេកទេហើយសូមអភ័យទោសផងដែររឿងផ្លែកតិចបន្តិចដែលខ្ញុំកណ្ណាអាត្មាភាពនិយាយទៅក្រែងលោអឺខ្មែរយើងនឹងវាភ្លេចខ្លួនទាំងអស់គ្នាជាតិសាសនាព្រះមហាក្សត្របើស្រឡាញ់ជាតិត្រូវស្រឡាញ់គោរពទង់ជាតិផងអានឹងការងារបន្តិចបន្តិចវាមិនមែនប៉ុណ្ណឹងទេប៉ុន្តែផ្ដើមបន្តិចផងបន្តិចថា បន្តិចហ្នឹងគាត់ណាបន្តិចហ្នឹងធ្វើអត់កើតទៅធ្វើការងារធំមិនកើតបើគ្រាន់តែជាតិយើងភ្លេងជាតិយើង យើងអត់ស្រឡាញ់ផង ហើយចិត្តថាស្រឡាញ់ជាតិស្រឡាញ់ជាតិប៉ុន្តែមើលខួរក្បាលទៅដូចអត់មានស្រឡាញ់ខ្មែរអីផងហើយចង់ទៅដើមប្រទេសជាតិម្នាក់ម្នាក់ហ្នឹងយកទៅធ្វើអីយកទៅឲ្យវាណាមិនដឹងជាតិខ្មែរនឹងស្អីផងហ្នឹងនៅលើផ្ទះគ្រាន់តែសេរីមង្គលសេរីសួស្ដីថ្ងៃមង្គលរៀបការហ្នឹងលេងនឹងដាក់ហើយទៅទិញតែអសរចិនយកមកដាក់អស់ទៅហើយ អ្នកលក់នៅផ្សារប្រាប់អាត្មាថាលក់ថាសេរីសួស្ដីថ្ងៃអាពាហ៍ពិពាហ៍លក់លេងដាច់ឥឡូវគេយកតែដេញអសរចិនមកដាក់លើក្បាលអស់ទៅហើយអញ្ចឹងយើងខំម្នាក់ម្នាក់ហ្នឹងថាស្រឡាញ់ជាតិចង់ជួយជាតិជួយឲ្យទៅណាជួយឲ្យចិនជួយឲ្យណាណាហ្នឹងអាត្មានិយាយតិចចុះគេមិនមែនចង់យករបស់យើងទេប៉ុន្តែយើងហ្នឹងវាចង់តែប្រគល់ឲ្យគេម្នាក់ម្នាក់ប្រជាជនហ្នឹងវាអត់មានចិត្តថាស្រឡាញ់នឹងនៅតាណាផងអឺ និយាយពីប្រើឧបករណ៍មិនប្រើដើម្បី រីកចម្រើនដើម្បីបំរើផលប្រយោជន៍វាប្រើដើម្បី ពង្អួតគ្នាម៉ូតនេះម៉ូតនោះ ដូចផ្សាយពាណិជ្ជកម្មឲ្យ បរទេសទាំងអស់ហើយដល់អ្វីអ្វីដែលរបស់ខ្លួនឯងមិនព្រមនាំគ្នាលើកតម្កើងហ្នឹងជាប្រទេសបន្ទោសថាគេឆ្លៀនពៀនបន្ទោសថាគេស្អីស្អីយើងវាអត់មានអាកន្លែងស្រឡាញ់ផងទឹកប្រហូរព្រោះទំនប់មិនមមចាំពាក្យចុងក្រោយណាទឹកដែលហូរ ព្រោះទំនុកមិនមមទំនុកមមគេហូរមិនបានទេតើស្មារតីនៃការស្រឡាញ់ជាតិសាសនាព្រះមហាក្សត្រយើងនឹងគួរបង្កើនឡើងវិញដោយរបៀបណានឹងហើយប្រសង់ទាំងឡាយក៏គួរមានស្មារតីឡើងស្រឡាញ់សាសនានឹងវាគ្មានអ្នកណាគួរស្រឡាញ់ជាងលោកសង្ឃនឹងទេហើយបន្តិចតិចនាំគ្នាសឹកយកប្រពន្ធអស់នោះស្រឡាញ់សាសនាមកពីណាទុកឲ្យវិណាស្រឡាញ់មិនអញ្ចឹងខ្លះសឹកទៅកាត់ចុងអស់ទៀតនោះ ឲ្យពីណានៅស្រឡាញ់សាសនា ដែលយើងកំពុងគោរពនោះប៉ុណ្ណឹងចុះលើលុះខ្វះខាតយ៉ាងណាសូមអភ័យទោសទាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ព្រោះថ្ងៃនេះនិយាយអឺគឺថាមិនមែនសម្រាប់ទេពុទ្ធបរិស័ទទេគឺសម្រាប់ទាំងអស់គ្នាតាំងពីលើដល់ក្រោមតែម្ដងលើលុះខ្វះខាតយ៉ាងណាសូមអភ័យទោសព្រោះការនិយាយតែងតែមាន ខុសជាធម្មតា ហើយបើគិតថាគួរដល់ការពិចារណា សូមពិចារណាសារឡើងវិញដាស់គំនិតយើង ទៅគិត បាវចនាជាតិរបស់យើង ថាជាតិសាសនាព្រះមហាក្សត្រថាតើក៏បីគោរពប្រតិបត្តិខ្លួនយ៉ាងណា